ណាជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះចំបីនៃវិត្រ័យរដ្ឋដ៏សេចក្តីគ្រប់ចិត្តថ្លាពងពោះលោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់វិធារាធិរៈគ្រប់ព្រះអង្គដ៏សេចក្តីគ្រប់ចិត្តថ្លាសូមបណ្ដានពរលោកលោកស្រីនិងកញ្ញាយមពិតបរិស័ទទាំងអស់ដែលកំពុងទទួលសនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសៅរ៍ 3កើតខែមករាឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិពិភាក្សា ការអប់រំដល់យុវជនខ្មែរក្រនរបស់យើងថ្ងៃនេះយើងដូចជាយឺតបន្តិចក្នុងការផ្សព្វផ្សាយដោយសារតែមានកិច្ចការរវល់ច្រើន ហើយក៏មិនអាចខានបានក៏បាន ហើយវាគ្មិនយើងមកចូលរួមក្នុងកណ្នេះជាប្រចាំគឺ ទីមួយគឺពុទ្ធចាស់វិរិយធម្មមូតិថេនដែលជាលេខាធិការនៃនៃសហព័ន្ធកម្ពុជាក្រម ហើយនៅសូមស្វាគមន៍បងលេខាធិការណាដែលជាប្រធានសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីរបស់យើងហើយគុតចាស់ហើយថ្ងៃនេះយើងមិនមានអីជជែកទេយើងគ្រាន់តែសរុបព័ត៌មានខ្លះៗស្ដីអំពីថ្ងៃមុនយើងបានទៅប្រជុំនៅ ស្រដ្ឋសភានៃរដ្ឋ New Server របស់យើងវាពាក់ព័ន្ធទៅក្នុងកិច្ចការងារអប់រំផ្នែកខាងសេចក្តីប្រកាសរបស់ប្រឆាំងនៅអំពើហឹង្សាក្នុងគ្រួសារនិងកុមារហើយយើងថ្ងៃនេះក៏ខ្ញុំកណាក៏បានធ្វើពិធីបុណ្យខួបញោមប្រុសដែរដើម្បីឧទ្ទិសកុសលដល់ញោមប្រុសដែលគាត់បានធ្វើមរណកាលទៅកាន់លោកខាងមុខចំនួន 8ឆ្នាំកន្លងទៅហើយខ្ញុំកណាក៏បានជូនពរហើយនឹងជូនបនកុសលដល់ញាតិញោមទាំងអស់គ្នាដែលបាន បានមកក្តីមិនបានមកក្តីឬក៏ចែកជូនបនកុសលទៅដល់ញាតិញោមទាំងអស់ដែលនៅកម្ពុជាក្រមរបស់យើងអឺពេលនេះខ្ញុំកណាប្រគិនទូនាទីឲ្យគុណចាស់វិយធម្មោធ្វើការស្វាគមន៍ប្រយមិត្តបន្តិចអំពីកិច្ចការងារដែលយើងបានទៅប្រជុំមុនយើងឃើញថាបានលទ្ធផលល្អយើងឃើញថាយើងមានកិត្តិយសបានចូលប្រជុំក្នុងជាមួយនឹងអង្គការផ្សេងៗ គុណចាស់មានឃើញទស្សនវិជ្ជាយ៉ាងម៉េចដែរទៅថ្មីគុំបងគ្រូថ្មីគុំគុណចាស់គ្រប់អង្គនៅមានភូមិជំនាន់ពលលោកលីសិនតាំងខ្ញុំបកណាចាប់អារម្មណ៍ច្រើនមែនតើនៅកម្មវិធីចូលរួមជាមួយនឹងរដ្ឋាភិបាល នៅរដ្ឋ New South Wales ក៏ដូចជាសមាជិកមួយចំនួន នៃអង្គការអន្តរសាសនានៅរដ្ឋ New South Wales ទាំងមូលចឹងមានទាំងគ្រប់សាសនាមាន Hindu មានអ៊ីស្លាមណាហើយនឹងគ្រីស្ទៀនធំធំមានពុទ្ធសាសនាមហាយានមានខាងនឹងឯមហាយានហើយនឹងហិនយានហើយគ្រប់សាសណា ទៅមេសាសនាទាំងអស់តំណាងឲ្យនឹង72នាក់ចូលទៅណាណាអឺដើម្បីធ្វើសេចក្តីប្រកាសមួយគាត់ធ្វើសេចក្តីប្រកាស នៅរដ្ឋសភារបស់រដ្ឋ New South Wales អឺច្បាប់នោះគឺក្រសួងយុតិធម៌នៃរដ្ឋ New South Wales នឹងបានស្នើឡើងអឺ ហើយដោយសារឃើញមានអំពើហិង្សានឹងជាច្រើន កើតឡើង នៅក្នុងក្រមគ្រួសារអឺមានសមាជិកជាប្រជាពលរដ្ឋដែលមកពីអន្តរប្រវេសជនភៀសខ្លួនអីហ្នឹងដែលមកស្នាក់នៅក្នុង ប្រទេសអូស្ត្រាលីដោយឡែកសម្រាប់រដ្ឋ New South Wales ហ្នឹងគេឃើញមានបញ្ហាហ្នឹងច្រើនបាទដោយសារ ទី1គឺផ្នែកសាសនា ទាំងអស់ហ្នឹងវប្បធម៌ខុសគ្នាវប្បធម៌ខុសគ្នា ជាមួយនឹងការបញ្ចូល ខ្លួន នៅ ក្នុងវប្បធម៌នៃប្រទេសអូស្ត្រាលីណាចាស់ទុំខ្លះគាត់នៅប្រកាន់មមនៅក្នុងរបៀបរបបនៅក្នុងប្រទេសរបស់ខ្លួន ហើយនឹងវប្បធម៌មួយចំនួនដែល មិនសូវជាស៊ីសង្វាក់គ្នា ជាមួយនឹងរបៀបរបបថ្មីនៃ សម័យទំនើបអញ្ចឹងណាអ្វីដូចតែខ្មែរយើងអញ្ចឹងដែរដូចថាពីដើម យើងប្រកាន់មមប្រកាន់តឹងនៅក្នុងប្រពៃណីបែបបត់បុរាណអ្នកនៅបុរាណអញ្ចឹងយើងមានឃើញដែរគុណមានឃើញដែរ ប៉ុន្តែបើយើងសម្របសម្រួល យើងយល់ដឹងស្វែងយល់ថាសម័យវិទ្យាសាស្ត្រទំនើបសម័យបច្ចេកវិទ្យាថ្មីយើងគួរអនុលោមបែបណា គួរតែស្ដាប់កូនចៅរបស់យើងខ្លះដើម្បីសម្របសម្រួលគ្នាព្រោះសម័យទំនើបมันអាចបង្ខំឲ្យជាបរដ្ឋឲ្យកូនចៅរបស់យើងចំនួនក្រោយនេះឲ្យ អនុវត្តទៅតាមបែបបទដែលយើងធ្លាប់រស់នៅមានមានកន្លែងខ្លះយើងវាឆ្គាំឆ្គងដែរ ចឹងណាគ្មានការជជែកគ្នាគ្មានការស្វែងយល់គ្នាពីទឹកចិត្តរបស់កូនចៅរបស់យើងឯនឹងជាដើមម្ល៉េះហើយមានការធ្វើតន្តកម្មមានការធ្វើទិរណកម្មគេដៅចំណុចច្រើនបំផុតចំពោះណែអឺស្ត្រីមែនទែននៅក្នុងសង្គមរបស់ខ្មែរយើង យើងអត់សូវមាន ទេតិចជាងគេណា ចឹងណាប៉ុន្តែខ្ញុំមិនបាច់និយាយថាសង្គមណាទេដែលគាត់ប្រកាន់ខាងផ្នែកខាងស្ត្រីភេទហ្នឹងណាព្រោះក្នុងក្នុងអង្គប្រជុំហ្នឹងគេមានលើកឡើងច្រើន មានលើកបង្ហាញការធ្វើទានកម្មទៅដល់ស្ត្រីជាភរិយាហ្នឹងអឺច្រើនហើយរងគ្រោះរហូតទៅដល់មាន ការស្លាប់កាអីនេះជាដើមណាអញ្ចឹងស្ថាប័ននគរបាលប៉ូលីសហ្នឹង គាត់ស៊ើបអង្កេតមើលណាស៊ើបអង្កេតមើលទៅឲ្យបញ្ជូននៅសំណុំរឿងទាំងអស់ហ្នឹងមានសំណុំរឿងក្តីជាច្រើន ឡើងទៅតុលាការមានទវាកាត់ក្តីមិនមិនមិនចប់សពគ្រប់ទេគុណចេះតែបន្តរហូតរឿងរ៉ាវហ្នឹងពីម្នាក់ទៅម្នាក់ម្នាក់ទៅម្នាក់ម្ល៉េះហើយរដ្ឋាភិបាលហ្នឹង នៅក្នុងទៅការចំណាយទៀតទៅការថវិកាទៅលើក្តីក្តាំថវិកា នៅក្នុងបញ្ហានឹងផង ហើយវាបាត់បង់នៅសេដ្ឋកិច្ចសម្រាប់ប្រទេសហ្នឹងសេចក្តីរីកចម្រើននោះប៉ះពាល់ព្រោះជាទូទៅយើងត្រូវតែអភិវឌ្ឍឲ្យមានការងារធ្វើណា ហើយ បង្កបង្កើនផល ជាជាងយើងទៅកាត់ក្តីដែល បញ្ហាគ្រួសារដែលមិនគួរកប់អីថាយើងត្រូវតែធ្វើណាអញ្ចឹងណា ព្រោះគេយល់ថាបញ្ហាក្តីក្តាមនេះ ជាការងារមួយបន្ថែមណាទៅធ្វើឲ្យរវល់ដោយទីផុតកាត់ក្តី ទៅ អ្នកអស់នឹងត្រូវសម្របសម្រួលគ្នា ឬមួយក៏បែកបាក់គ្នាក្នុងក្នុងក្រុមសុខាញជាដើមណាហើយវាមានឧបសគ្គទៅដល់ការអភិវឌ្ឍខួរក្បាលរបស់ អ្នកជំនាន់ថ្មីកូនចៅណាវាប៉ះពាល់ទៅដល់ការសិក្សារៀនសូត្ររបស់កុមារប៉ះពាល់ទៅដល់ជីវភាពរបស់ក្មេងៗហ្នឹងណាធម្មតាប្រក្រុមគ្រួសារបែកបាក់ទៅវាមានតែហានិភ័យណាអញ្ចឹងក្នុងនាមមេដឹកនាំសាសនាគេស្នើឲ្យយើងនឹងជួយ ធ្វើការផ្សព្វផ្សាយណាហើយមែនទែននៅក្នុងសង្គមនៃពុទ្ធសាសនាខ្មែរយើង มันបានមានការលើកឡើងនៅក្នុងនោះក៏មានតិចតួចណាអឺគុណចាស់គុណចាស់បានលើកឡើងមិញហ្នឹងវាវាវាជាអំពីកតាដែលមកអំពីការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារនឹងឯងដែលធ្វើឲ្យជាអធិពលមិនល្អដល់សង្គមហេតុដូច្នេះហើយបានទៅរដ្ឋបានចំណាយច្រើនទៅលើកិច្ចការងារមកអំពីអំពើហិង្សាហ្នឹងបាទបងខាហើយរដ្ឋាភិបាលទទួលខុសត្រូវក្នុងក្នុងការព្យាបាលជំងឺហ្នឹងណា ព្រោះមនុស្សច្រើនវាកើតណាជំងឺមួយយ៉ាងគេហៅ stress ណាអា stress ហ្នឹងវាបង្កទៅជា Parkinson ទៅជាជំងឺសតិអារម្មណ៍ណា គេហៅ mental ill អា mental ill ហ្នឹងបាក់ព្យាបាលហ្នឹងវាមានជំងឺខួរក្បាលជំងឺ ផ្លូវចិត្តណាជំងឺផ្លូវចិត្តណាហើយជំងឺផ្លូវចិត្តហ្នឹងភាគច្រើនមើលមិនឃើញមើលមិនឃើញប៉ុន្តែជាអតិពលខ្លាំងអញ្ចឹងតទៅអញ្ចឹងទៅរដ្ឋាភិបាលហ្នឹងគាត់ បន្ទុកនឹង ជាបន្ទុករបស់ក្រសួងយុតិធម៌ប៉ុន្តែមែនទែននៅថ្ងៃនោះមាន លោករដ្ឋមន្ត្រីក្រសួងស្ត្រីណាដោយសាររឿងនឹងមកប៉ះពាល់ច្រើន ចំពោះស្ត្រីណាទេណាស្ត្រីនឹងរងទុកច្រើនឲ្យគេលើកឡើងដែរថាពី10ឆ្នាំមុននិយាយពីរឿងអឺអឺឪពុកម្ដាយវាយកូនឬមួយប្តីវាយប្រពន្ធអីហ្នឹងវាណាចាប់អារម្មណ៍ណាអូ គេថានិយាយឡើងលើកឡើងព្រោះអ្នកសារព័ត៌មាន ចូលច្រើនណាអ្នកសារព័ត៌មានចូលច្រើនមែនទេបំពីគាត់ចាប់អារម្មណ៍ខ្លាំងគាត់ថា ពី10ឆ្នាំមុននិយាយរឿងឆ្លោះតោះតេងគ្នានៅក្នុងគ្រួសារគ្មានអ្នកចាប់អារម្មណ៍ទេដល់ទៅយូរទៅយូរទៅរឿងហ្នឹងវាคล้ายទៅជាបញ្ហាសង្គមណាអញ្ចឹងណាតែហើយរដ្ឋាភិបាលចាប់ផ្ដើមណូតម្ដង មកអំពីចំណាយរដ្ឋត្រូវចំណាយដោយព្រះអង្គមានបន្ទូលចឹងណាចំណាយនៅក្នុងពេលវេលាដែលដែលដែលគួរកប់បីទៅអភិវឌ្ឍអីផ្សេងផ្សេងធ្វើការប្រកបការផលផ្សេងផ្សេងវាមិនអញ្ចឹងបែរជាមកដោះស្រាយបញ្ហាឆ្លោះគ្នាទៅវិញនោះហើយធ្វើឲ្យវាស្ទះទៅដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសនឹងមួយយ៉ាងធំ មួយវិញទៀតចំណាយទៅក្នុងការព្យាបាល របួសស្នាមព្យាបាលផ្លូវចិត្តទៅ ថែរក្សាក្រុមកុមារមួយចំនួនដែលคล้ายទៅជាកុមារកំព្រីកំព្រាណាអ្នកខ្លះបោះបង់ចោលត្មងណាណានិយាយកូនស្ដាប់ដេញចេញពីផ្ទះហើយចឹងទៅបើបន្ទុករបស់រដ្ឋាភិបាលអញ្ចឹងហើយមួយទៀតកូនចាស់វាមានវប្បធម៌ដែលមកពីអារ៉ាប់ពោដែលកាន់សាសនាជ្រុលនោះគាត់ប្រកាន់មមគាត់ថាអឺតរគាត់វ័យតរគាត់ធ្វើអំពើហិង្សាបានហើយគាត់ធ្វើច្រើនយ៉ាងណាក៏អត់ខុសទេ ពីព្រោះគាត់ប្រពៃនេះរបស់គាត់ថាស្រីក៏តើតើបំរើគាត់យ៉ាងម៉ាយ៉ាងម៉េចគឺថាអោយតែតាមគាត់ធ្វើតាមចិត្តដូច្នេះអាវត្តគេគិតទៅលើសាសនានៅក្នុងសាសនាបាទនេះគេមិនហ៊ានប៉ះពាល់ទេបញ្ហាសាសនាជាទូទៅណាបិណីឯណាព្រោះគេប្រកាសថាពហុវប្បធម៌ពហុវប្បធម៌យើងនិយាយភាសាទូទៅគេហៅថា multi culture ណាពហុវប្បធម៌អញ្ចឹងជាវប្បធម៌ចម្រុះវប្បធម៌ចម្រុះ ក្នុងនាម ជាប្រទេសលទ្ធិប្រជាធិបតេយ្យគឺថាទទួលជួយសង្គ្រោះជនណាដែលមានវិបត្តិដោយសារនយោបាយអញ្ចឹងនៅក្នុងកិច្ចព្រមព្រៀងមួយបានអី យើងសរសើរទៅដល់ក្រមប្រទេសមួយចំនួនដែល គេគោរពច្បាប់អន្តរជាតិហ្នឹងជាទូទៅពេលគេហុចចុះហត្ថលេខាគឺគេទទួលបន្ទុកចឹងហ្មងចុះហត្ថលេខាថា ផ្ដាល់នៅសិទ្ធិជ្រកកោនទៅឲ្យ ក្រុមជនមួយចំនួនដែលរងគ្រោះដោយវិស័យនយោបាយណាទីហោដូចយើងជនភៀសខ្លួនមកឲ្យសំសិទ្ធជ្រកកោនគេដោយដោយប៉ះពាល់នយោបាយខុសគ្នា គេដេញតាមចាប់យើង ទៅជាពិរុទ្ធជនផ្នែកនយោបាយអញ្ចឹងគាត់ណាអញ្ចឹងគេជួយ សង្គ្រោះដល់គេជួយសង្គ្រោះទៅវាទៅតែវប្បធម៌ចម្រោះមកនៅហ្នឹងណានៅច្រើនអញ្ចឹងវាទៅជា បន្ទុករបស់រដ្ឋាភិបាលប៉ុន្តែ ឲ្យគេចុះហត្ថលេខាឲ្យគេទៅទទួលស្គាល់អញ្ចឹងណាគេទទួលនៅការទទួលខុសត្រូវរបស់គេចំពោះហត្ថលេខារបស់គេ វាមិនដូចក្រមប្រទេសខ្លះទីហោដូចប្រទេសកុម្មុយនីសមួយចំនួនដែលមិនគោរពច្បាប់អន្តរជាតិអញ្ចឹងមិនដូចចឹងទេអញ្ចឹងតិចទៀតយើងអាចធ្លាយទៅដល់រឿងហ្នឹងហើយហើយរឿងរឿងអំពើហិង្សានៅក្នុងគ្រួសារនេះវាពាក់ព័ន្ធទៅដល់បន្ទុករបស់រដ្ឋាភិបាលនឹងខ្លាំងណាស់គេ គេបារម្ភគេខ្លាចប្រជាពលរដ្ឋហ្នឹងកូនចៅជំនាន់ក្រោយបងប្រជាពលរដ្ឋគេជំនាន់ក្រោយហ្នឹងមិនថាសាសនាជាសាសនាទេគេចង់ឲ្យអ្នកនឹងខ្លាយទៅជាធនធាននៃប្រទេសហ្នឹងបានគេខំប្រឹងថែទាំហើយអំពាវនាវឲ្យមេសាសនាគ្រប់តែសាសនាដូចខ្ញុំណាឲ្យព្រះអង្គទៅក្នុងតំណាងឲ្យពុទ្ធសាសនាខ្មែរអញ្ចឹងឲ្យសារអីបានគេនិមន្តព្រះអង្គទៅ បំពី នៅក្នុងនោះគេបានប្រកាសដែរគេឆែកគេពិនិត្យមើលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅគ្រប់វត្តអារាមហ្នឹងគ្រប់វត្តអារាមនៅក្នុងក្រុងស៊ីដនីខេនបារ៉ាយហ្នឹងគេមើលឃើញប្រព័ន្ធផ្សព្វផ្សាយនៃកន្លែងណាមួយចេញពីប្រភពវត្តណា អង្គការ ពុទ្ធសាសនាមួយណាឧទាហរណ៍ដូចជាមជ្ឈមណ្ឌលដែល ដែលគោរពប្រតិបត្តិគណៈថេរវាទហ្នឹង ក្នុងនាមជាប្រជាប្រដ្ឋខ្មែរនឹងគេឆែកមើលទាំងអស់ហ្នឹងរដ្ឋាភិបាលគេពិនិត្យមើល នៅ ក្នុងវិស័យផ្សព្វផ្សាយហ្នឹងអឺប្រព័ន្ធខាងក្រុមមួយណាដែលអាចមានអធិបុលផ្សព្វផ្សាយហ្នឹងបានមានទទួលទទួលស្គាល់អំពីរដ្ឋាភិបាលគេទទួលស្គាល់ថាគេមើលនៅក្នុងប្រព័ន្ធ Facebook ប្រព័ន្ធ YouTube ប្រព័ន្ធអីផ្សេងផ្សេងអញ្ចឹង ឃើញ channel របស់ព្រះអង្គមានការលេចធ្លោអញ្ចឹងបានគេអញ្ជើញអញ្ចឹងណាតែខ្ញុំកណាស៊ើបសួរគេទៅគេផ្ដល់លទ្ធផលមកអញ្ចឹងព្រោះហ្នឹងវាផ្អែកទៅលើ ស្ថាប័នប៉ូលីសនឹងមួយទៅប៉ូលីសនឹងក៏តាមដាន situation ស្ថានភាពអឺប្រជាពលរដ្ឋនឹងបានដឹងឮបានតាមដានមើលព័ត៌មានកន្លែងណាខ្លះអឺបើថា ដល់មានផ្សព្វផ្សាយពាក់ព័ន្ធទៅដល់បញ្ហាសង្គមហើយប្រជាពលរដ្ឋនឹងចាប់អារម្មណ៍ចំណុចនឹងច្រើនហើយរបៀបរបៀបរបបផ្សព្វផ្សាយនឹងអាចជាទីទុកចិត្តរបស់រដ្ឋាភិបាលក៏គេអញ្ជើញទៅហើយអញ្ជើញទៅនឹងក្នុងន័យពីរយ៉ាង ទី1ឲ្យយើង ជួយផ្សព្វផ្សាយនឹងសំខាន់សំខាន់ណាឲ្យយើង បានដឹងរឿងហ្នឹងយើងជួយផ្សព្វផ្សាយក្នុងចំណោមប្រជាពលរដ្ឋខ្មែរហើយគួរកប់បីមែនព្រោះឥឡូវវាចេញជាសេចក្តីប្រកាស ជាងជាសក្តីប្រកាសហ្នឹងគឺថាច្បាប់ហ្នឹងត្រូវបានផ្សព្វផ្សាយហើយ គឺថាអឺយើងបានដឹងដែរក្នុងប្រជាប្រដ្ឋរបស់យើង ជាទូទៅ យើងទទួលស្គាល់ថាអំពើហិង្សានៅក្នុង គ្រួសារមិនមែនជាប្រយោជន៍សម្រាប់សង្គមទេអញ្ចឹងយើងបដិសេធយើងបដិសេធថាមិនទទួលស្គាល់ឲ្យមានអំពើហិង្សានៅក្នុងគ្រួសារទេក្នុងសាសនាទៀតក្នុងសាសនានឹងក៏ដោយយើងអត់យើងបដិសេធ ព្រោះវាស្របទៅតាមការទូនមានរបស់សម្មាសម្ពុទ្ធណាព្រះអង្គតែងតែទូនមានឲ្យយើងខន្តីឲ្យយើងយោគយល់គ្នាឲ្យយើងបញ្យល់គ្នាឲ្យប្រជាពលរដ្ឋយើងយល់អញ្ចឹងមែនទែននៅក្នុងកម្មវិធីទាំងមូលនឹងទាំងរដ្ឋមន្ត្រីក្រសួងក្រសួងកិច្ចការពហុវប្បធម៌ជាតិសាសន៍ប្រជាសាសន៍ទាំងអស់នឹងក៏ដោយខាងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនឹងក៏ដោយ ខាងក្រសួងយុទ្ធធននឹងក៏ដោយផ្នែកតុលាការនឹង គេអាចបានលើកឡើង ពីចំណុចណាមួយដែលជាកំហុសឆ្គងឃើញចេញពីពុទ្ធសាសនាទេគេអត់មាននិយាយទេប៉ុន្តែសាសនាដតីខ្ញុំកណាមិននិយាយចោះសាសនាដតីហើយនឹងប្រជាសាសដតីទៀតគេឃើញមានច្រើនគេលើកឡើងច្រើនហ្មងច្រើនណាក្នុងរយៈពេល3ម៉ោង4ម៉ោងគឺនិយាយទៅពីរឿងសាសនាដតីហ្នឹងដែលមានការធ្វើបាបទៅលើស្ត្រីហើយនឹងកុមារហ្នឹងច្រើន យើង មានគ្រាន់តែថា មិនចោះសម្រងគ្នានៅក្នុង គ្រួសារបន្តិចបន្តួចប៉ិនប្រកែកប្រណាំងគ្នាក៏ច្រើនភាគីស្ត្រីនឹងដែររត់ទៅពឹងពាក់អាជ្ញាធរប៉ូលីសនឹងឲ្យជួយរកកន្លែងស្នាក់នៅឲ្យគាត់ដោយសារគ្រួសារគាត់មានវ័យធ្វើបាបគាត់ខ្លះអញ្ចឹងសឡុតគម្រាមឲ្យខ្លះអញ្ចឹងប៉ុន្តែដល់វ័យដល់ស្លាប់ដល់អីមិនឃើញមានទេប៉ុន្តែគេមានវ័យដល់ស្លាប់ណាវ័យស្ត្រីនឹងវ័យដល់ស្លាប់នឹងផ្នែកខាងសាសនាតន្ត្រីអញ្ចឹងណា កន្លែងនោះគេនិយាយសាសនានឹងចំតម្រង់ប៉ុន្តែយើងមិនចង់ផ្សព្វផ្សាយទេព្រោះនៅក្នុង channel របស់យើង យើងមិននិយាយដល់ទៅទីគ្រាន់តែថានៅក្នុងពុទ្ធសាសនាយើង ជាពិសេសជាប្រដ្ឋខ្មែរនឹងមិនឃើញមានរបាយការណ៍ដែលគួរឲ្យកត់សម្គាល់ឲ្យគេទេប៉ុន្តែគេបានអញ្ជើញទៅក្នុងនាមថាក្នុងពុទ្ធសាសនាហើយក្នុងនោះមានវីដេអូដែលមកថតថតនៅក្នុងវត្តហ្នឹងគេមកថតហ្នឹង រដ្ឋាភិបាលគេចំណាយថវិកាមកថតផ្ទាល់ថតជាកុនថតជាភាពយន្តណាហើយគេប្រចាំងផ្ទាំងភាពយន្តនឹងធំនឹងបាទវីដេអូអប់រំនឹងឲ្យមនុស្សទាំងអស់នឹងមេសាសនាទាំងអស់នឹងមើលខ្ញុំកណាចេញមកនឹងនៅខាងមេសាសនាហិណ្ឌូអីហ្នឹងថ្វាយអង្គមតាមផ្លូវយើងអូសំពះថ្វាយអង្គមនមស្ការ យើងអញ្ចឹងគេថានមស្ការព្រះអង្គនមស្ការព្រះអង្គពួកគូ ពួកប្រប្រមាញ់សាសនាណាណាសាសនាហិណ្ឌូហ្នឹង3 4 5នាក់ហ្នឹងចាស់ចាស់អស់ហើយហើយពួកហ្នឹងដូចជនជាតិឥណ្ឌាគេនមស្ការគោរពយើងណា ពួកព្រាមហ្នឹងគោរពយើងសម្បើមណាអូហើយខាងគ្រឹះសាសនាអន្តដកអីហ្នឹងគេគេគោរពយើងលើកលែងតែខាងខាងមូស្លីមអីចេញគេដូចថាយ៉ាងដូច ផ្សេងគ្នាបន្តិចណាប៉ុន្តែតីពីនឹងគេរាប់អានយើងសម្បើមរាប់អានយើងសម្បើមគេដឹងថាយើង ពុទ្ធសាសនាហានកាយអញ្ចឹងអើគណៈធិរវាទអញ្ចឹងខាងវៀតណាម ខ្ញុំកណាឃើញដែរមានពហិយាន មួយលោកយាយដូនជីម្នាក់ខាងមហាយានជើញទៅវត្តអីម្ដុំនៅ Hosley Drive ហ្នឹងហើយហ្នឹងហើយវត្តហ្នឹងលោកយាយហ្នឹងជើញទៅដែរហើយវីដេអូដែលអឺ ដៃគុណហើយនឹងអាត្មាបានថតក្នុងនេះនឹងដូចជាគេផ្សព្វផ្សាយក្នុង YouTube បើយើងរមតានឃើញហើយយើងទៅរមឃើញឥឡូវអត់ទេចាំថ្ងៃក្រោយណានឹងទូទៅនឹងឃើញឃើញមានតាក់ទងអញ្ចឹងហើយខ្ញុំកណាអឺយើង បានឱកាសជួបជាមួយនឹងរដ្ឋមន្ត្រីមួយចំនួនជាពិសេសរដ្ឋមន្ត្រី ផ្នែកកិច្ចការអន្តរវេសហ្នឹង គាត់បានអញ្ជើញមកវត្តដោយគុណថ្ងៃមុនហ្នឹងណាលោកកូរីហ្នឹងគាត់ឡើងមកជ្រកណា cultural center cultural multicultural ណា multiculture គាត់រដ្ឋមន្ត្រីនៅរដ្ឋ New South Wales ហ្នឹងណាគាត់បានថ្លែងការ នៅក្នុងមួយទៅហើយលោកលោកស្រីរដ្ឋមន្ត្រីសួងកិច្ចការនារីណាផ្នែកខាងកិច្ចការស្ត្រីណា ហើយខាងផ្នែកយុតិធធគេបានថ្លែងការហ្នឹងអញ្ចឹងសហការជាមួយនឹងរដ្ឋសភារដ្ឋ New South Wales ជាកិត្តិយសខ្ញុំគណា ធ្វើការចាប់អារម្មណ៍ប៉ុណ្ណឹងគុណណាស់ទេអរគុណណាស់គុណចាស់បានទៅចូលរួមជាមួយខ្ញុំគណាក៏គេថា បានជាអ្នកជាសាកសី នាំពាក្យមកហ្នឹងហើយឥឡូវហ្នឹងអាគាត់ចាស់អាធិនលោកមានធិរតិកាពាក់ព័ន្ធទៅនឹងអំពើហឹង្សាក្នុងគ្រួសារហ្នឹងយើងមើលថាប្រទេសដែលជឿនលឿនបំផុតដូចជាប្រទេសអូស្ត្រាលីហ្នឹងនៅតែមានអំពើហឹង្សាអឺលោបទៅលើស្ត្រីនិងកុមារយើងឃើញថាមានការចំណាយថវិកានឹងច្រើន ទៅលើការក្តីក្តាំដូចគុណចាស់បានលើកឡើងអញ្ចឹងហើយបានចំណាយទៅលើស៊ើបអង្កេត ជាពិសេសគឺផ្នែកខាងអំពើហឹង្សា ធ្វើឃាតមនុស្សធ្វើអីចឹងទៅ ធ្វើឲ្យមានការចំណាយថវិកាច្រើនអញ្ចឹងគឺថាតើអំពើហឹង្សាហ្នឹងវាវាវាមានផលអាក្រក់ជាអតិពលយ៉ាងម៉េចដែរដើម្បីជាជាហេតុធ្វើឲ្យសង្គមគេមានការយកចិត្តទុកដាក់អញ្ចឹងណាជាថ្ងថ្វាយសង្គមប្រជាជនទាំងពីរព្រះអង្គជាទីសក្ការៈនិងប្រជាជនទាំងអស់នៅលើពិភពលោកជាទីសក្ការៈផងដែរនិងញាតិញោមបងប្អូនខ្មែរ និងខ្មែរក្រមទូទៅទាំងអស់នៅលើពិភពលោកនិយាយរួមនិយាយដល់ឡៃខ្មែរក្រមយើងទាំងអស់គួរតែយកចិត្តទុកដាក់នឹងអំពីអឺប្រាប់ថា domestic violence នឹងផងដែរជាទីគោរព domestic violence នៅទីនេះកម្មវិធីយើងនឹងចង់លើកឡើង អំពីអឺអង្គើហឹងសានៅក្នុងគ្រួសារហើយអញ្ចឹងទេអង្គើហឹងសានៅក្នុងគ្រួសារហ្នឹងមិនថានៅប្រទេសណាទេប្រទេសណាក៏មានដែរតំបន់ណាក៏មានដែរឲ្យតែមានគ្រួសារអឺ តែងតែមានការប៉ះទង្គិចរវាងគ្នាគ្នាតិចគ្នានឹងច្រើនក៏ប៉ុន្តែយើងនិយាយប្រទេសអូស្ត្រាលីដោយឡែកដែលខ្ញុំកណានឹងព្រះអង្គរស់នៅក្នុងទីនេះហើយក៏ដូចជាថ្មីថ្មីនេះព្រះអង្គទាំងពីរព្រះអង្គបាននិមន្តទៅចូលរួមកម្មវិធីនឹងផ្ទាល់ឃើញថាកម្មវិធីនឹងគេធ្វើឡើងជាអឡារឹកហើយវាធំធេងណាស់ដែលគេនាំសាសនាដតីដតីទៀតអាចមកជួបជុំគ្នាបានជាពិសេសនៅក្នុងប្រទេសអូស្ត្រាលីនេះខ្ញុំកណានិយាយដោយឡែកគឺថាជាប្រទេសមួយ ផ្ទុកនៅជនជាតិទាំងអស់ភាសានិយាយខុសគ្នាបើកណាចាំមិនមិនមិនបានច្រើនមែនព្រោះថាជាង200ភាសាខុសខុសគ្នាអញ្ចឹងទេជាង200ភាសាក្នុងហ្នឹងនោះមានជាង200សញ្ជាតិនៅក្នុងហ្នឹងហើយប្រទេសអូស្ត្រាលីហ្នឹងយើងគិតថានៅក្នុងពិភពលោកនេះមានតែប្រទេសអូស្ត្រាលីមួយទេ ដែលនិយាយថាអាចជាប់ដំណាក់ផ្នែកទី1ឬក៏ទី2នៅលើពិភពលោកដែលផ្ទុកដោយជនជាតិច្រើនជាងគេទាំងអស់នៅក្នុងលោកហ្នឹងតែម្ដងអញ្ចឹងកាលណាមានជនជាតិច្រើននៅក្នុងលោកហ្នឹងដែលរស់នៅជុំគ្នាជាសហគមន៍សមាគមមួយវាតែងតែមានការរស់នៅទៅតាមវិធីសាស្ត្ររបស់ខ្លួនរៀងរៀងខ្លួនខុសៗគ្នាហើយអញ្ចឹងទេការអាចនាំចូលនៅវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដែលដែលសាសនានឹងតែម្ដងយកមកជួបជុំគ្នានៅទីនេះហើយក៏ ប្រារព្ធពិធីសាសនាហ្នឹងរៀងរៀងខ្លួនទៅតាមតំបន់ទៅតាមសង្គមទៅតាមភាសានីមួយនីមួយអញ្ចឹងទៅអញ្ចឹងទេអា domestic violence ហ្នឹងអាការបង្កើតទៅជាអំពើហិង្សានៅក្នុងគ្រួសារហ្នឹងគេតែងតែយកសាសនាទាំងអស់ហ្នឹងទៅអប់រំ ជាពិសេសគេគេចង់បញ្ជាក់ថាមាន តែសាសនាមួយគត់ដែលអាចមានទីតាំងមួយដ៏ធំធេងសម្រាប់ទទួល ភ្ញៀវពីគ្រប់ទិសទីមកទាំងអស់អាចជួយដំណោះស្រាយបញ្ហា ជូនដល់រដ្ឋាភិបាលនឹងបានហ្នឹងគេឲ្យយើងបង្កើតទៅជាក្រុមអង្គការសមាគមនានាហ្នឹងជាភ្នែកចំោះសម្រាប់រដ្ឋាភិបាលហ្នឹងតែម្ដងអញ្ចឹងទៅមានប្រសង់ខ្មែរក្រមនៅទីនេះស្រាប់ហ្នឹងគឺថាលោកតំណាងឲ្យខ្មែរក្រមទាំងអស់នៅស៊ីដនីឬក៏នៅដតីដតីទៀតនៅខេត្តដតីដតីទៀតហ្នឹងដូចក៏ដូចគ្នាដែរសម្រាប់ការយល់ដឹងអំពីការរស់នៅរបស់ប្រជាជនខ្វះខាតអ្វីខ្លះបញ្ហាអ្វីខ្លះ តោះតែងគ្នានឹងដោយវិធីសាស្ត្រណាខ្លះអញ្ចឹងទេជាវិធីសាស្ត្ររបស់រដ្ឋាភិបាលនឹងគេចង់បញ្ជាក់ឲ្យយើងថាមានតែយើងទេពុទ្ធសាសនាអង្គការនីមួយៗនឹងជាភ្នែកជាចំោះជា ទីតាំងមួយ សម្រាប់ធ្វើការងារជំនួសឲ្យរដ្ឋាភិបាលគេមិនបាច់ជូនដល់ផ្នែកងារគេមកផ្ទាល់ដើម្បីធ្វើជាមួយយើងទេយើងមានប្រសង់មានគណៈកម្មការនឹងហើយជួបជុំគ្នាថ្ងៃបិណ្ឌថ្ងៃបិណ្ឌទានថ្ងៃសិលជាដើមញាតិញោមគាត់មក អញ្ចឹងអាការងារមកជួបជុំញាតញោមមកជួបមកវត្តប្រសងហ្នឹងយើងប្រសងហ្នឹងមានឱកាសក្នុងការងារជជែកឲ្យពួកគាត់យល់អំពីថាអើអ្វីទៅដែលហៅថា domestic violence អាហ្នឹងជាចំណុចមួយដែលរដ្ឋថៃបានគេចង់ផ្សព្វផ្សាយគោលនយោបាយរបស់គេហ្នឹងចឹងគឺគោលនយោបាយគេហ្នឹងដើម្បីផលប្រយោជន៍អ្វីផលប្រយោជន៍របស់គេទី1គឺថាកុំឲ្យមានការបន្ទុះស្រាយនៅក្នុងសង្គមគ្រួសារក៏ដោយប្រទេសគេហ្នឹងគេមិនចង់ឲ្យសាសជាតិដតីដតីមានការ មិនចោះសម្រងគ្នាទៅធ្វើឲ្យវាមានការអឺមើលមុខគ្នាមិនចំព្រោះយើងដើរទៅលិចទៅកើតទៅវាតែងតែប៉ះទង្គិចភាសាដតីដតីទៀតអាចយកអឺវប្បធម៌នេះនោះអញ្ចឹងមកវាមិនចប់សម្រងគ្នាធ្វើឲ្យវាមានការ มันចោះសម្រងគ្នានឹងហើយដែលបង្កើតទៅរឿងរ៉ាវនៅក្នុងសង្គមអញ្ចឹងប្រទេសអូស្ត្រាលីហ្នឹងគេតែងតែយកមេសង្គមហ្នឹងមេសាសនាទាំងអស់ហ្នឹងទៅអប់រំការទៅជួបជុំហ្នឹងដូចជាការទៅទៅរៀនយើងយើងទៅរៀនអញ្ចឹងទៅរៀនអំពីវិធីសាស្ត្ររបស់រដ្ឋាភិបាលហ្នឹងដើម្បីមកផ្សព្វផ្សាយសង្គមទូទៅទាំងអស់ឲ្យសាសជាតិនីមួយៗហ្នឹងរៀនទៅតាមអាការរស់នៅរបស់បដិបត្តិសង្គមនៅប្រទេសអូស្ត្រាលីនេះហ្នឹងជួបរៀនគ្នាដើម្បីហ្នឹងហើយ កុំឲ្យយកតែវប្បធម៌ទំនៀមទម្លាប់យើងមកពីប្រទេសយើងហើយធ្វើដោយឡែកតែឯកឯងយើងវាមិនសមទៅតាមគោលនយោបាយហៅថាពហុអឺពហុសាសទេពហុវប្បធម៌ពហុសាសទេអញ្ចឹងគេចង់ឲ្យយើងនឹងយកវិធីសាស្ត្ររបស់យើងនឹងមកផ្សំគុំមកគួបរួមជាមួយនឹងវិធីសាស្ត្ររបស់អូស្ត្រាលីហ្នឹងឲ្យមានការរីកចម្រើនទៅតាមអាទម្លាប់អភិវឌ្ឍទៅតាមអាទម្លាប់ថ្មីមួយដែលហៅថាបដិបត្តិសង្គមថ្មីមួយដែលយើងយក វប្បធម៌យើងមកបូកជាមួយនឹងវប្បធម៌ដែលនៅក្នុងបច្ចុប្បន្ននេះហៅថាពហុវប្បធម៌នឹងឯងអញ្ចឹងការរស់នៅរបៀបហ្នឹងធ្វើឲ្យការកាត់បន្ថយនៅចំណាយជាទូទៅរដ្ឋាភិបាលអូស្ត្រាលីហ្នឹងគាត់មើលថែយើង តាំងពីការរស់នៅរហូតដល់មើលថែយើងតាំងពីសុខភាពការចំណាយទៅលើ សុខភាពហ្នឹងរដ្ឋាភិបាលហ្នឹងគឺថាគេចិញ្ជាលក្ខណៈតួទៅតែម្ដងមិនថាអ្នកមានអ្នកក្រទេគឺគេមើលថែទាំងអស់ឲ្យជា Medicare card រហូតដល់គេឲ្យដល់ health care card ហ្នឹងអ្នកណាដែលมันគ្រប់សមត្ថភាពក្នុងការទិញថ្នាំហ្នឹងក៏គេអាចជួយទិញថ្នាំការពេរោគអីជាដើមនោះគឺគេឲ្យទាំងអស់ទូទៅតែម្ដងតម្លៃថោកទៀតអាហ្នឹងជាការងារកាត់បន្ថយនៅចំណាយរបស់រដ្ឋាភិបាលហ្នឹងក៏វាជាចំណាយរួមរបស់យើងទូទៅដែលយើងជាប្រជាពលរដ្ឋរស់នៅរួមនៅក្នុងប្រទេសអូស្ត្រាលីផងដែរពីព្រោះម៉េចពីព្រោះលុយអូស្ត្រាលីបានមកក៏វាមកពីការងារទៅធ្វើការបង់ពន្ធឲ្យរដ្ឋ ហើយបើសិនតែយើងមានការបែកបាក់គ្រួសារមានការមិនចោះសម្រងគ្នាសង្គមនឹងវាមិនមិនរួមចំណាយចូលរួមគ្នា បានពីសាសនាមួយទៅសាសនាមួយឃើញថាអឺម្នាក់ហ្នឹងមិនអាចទៅធ្វើការមួយអ្នកនោះបានទេមកពីតើទៅជួបមុខអ្នកនោះមានន័យថាប្រកាន់ពូជសាសប្រកាន់ពួកបាក់វាចូលទៅជា អឺគេហៅថា discrimination race អីជាដើមហ្នឹងហៅថាប្រកាន់ពួកបាក់ពូសាយហ្នឹងវាធ្វើឲ្យសង្គមហ្នឹងมันអាចជឿនលឿនទៅមុខបានទេអញ្ចឹងប្រទេសអូស្ត្រាលីគេចង់ឲ្យសង្គមប្រទេសគេហ្នឹងជឿនលឿនទៅមុខបានគេឲ្យមនុស្សពិភពលោករស់នៅជាមួយគ្នាបាន គេត្រូវតែមានការ បង្កើតឡើង នៅកម្មវិធី ទាំងអស់ហ្នឹងជាពិសេសកម្មវិធីអឺសាសនា រួមទាំងអស់ហ្នឹងដើម្បីទៅនិយាយអំពីគោលនយោបាយរបស់រដ្ឋហ្នឹងគឺគេធ្វើអ្វីខ្លះដើម្បីកាត់បន្ថយចំណាយហ្នឹងហ្នឹងជាចំណុចមួយដែលធ្វើឲ្យយើងហ្នឹងមានការចាប់អារម្មណ៍ថាប្រទេសអូស្ត្រាលីថ្មីត្បិតតែពិភពលោកធំទលេប៉ុណ្ណឹងប៉ុន្តែគេយកមនុស្សទាំងអស់ហ្នឹងមករស់នៅជុំគ្នាបានហើយចោះចំពោះខ្មែរក្រមយើងឧទាហរណ៍ខ្មែរក្រមយើងវិញយើងរស់នៅតែសាសជាតិមានតែត្រឹមតែ54សញ្ជាតិទេអញ្ចឹងយើងគួរតែរៀនសូត្រអំពីវិធីសាស្ត្រ របស់ប្រទេសអូស្ត្រាលី មានជាង2 300សញ្ជាតិរស់នៅខុសខុសភាសាគ្នាក៏ប៉ុន្តែរស់នៅដោយសុខដុមរមគ្នារមគ្នាបាន ហេតុអីបានយើងមិនខំប្រឹងរៀនសូត្រហើយទន្ទឹមនឹងនឹងដែរយើងចង់ឲ្យខ្មែរយើងនឹង មានការកែប្រែនិងអភិវឌ្ឍខ្លួនឯងយើងនឹងទៅតាមទម្លាប់ថ្មីមួយទៅកុំឲ្យយើងនៅក្នុងទម្លាប់ចាស់ជុំពេលទម្លាប់ចាស់ហ្នឹងដោយព្រះអង្គវិយៈធម្មោលើកឡើងមិនអញ្ចឹងថាវាអាទម្លាប់ចាស់ពេលខ្លះ យើងយកមកបដិបត្តិសង្គមថ្មីប្រើប្រាស់មិនបានទេដោយគូនចៅយើងជាដើមយើងយើងទៅបង្រៀនវាបង្រៀនអត់បានទេបង្រៀនទៅតាមវិធីសាស្ត្របដិបត្តិសង្គមនៅសង្គមស្រុកខ្មែរខ្មែរក្រមយើងយកមកអនុវត្តអប់រំកូនខ្មែរយើងនៅ ទីនេះវាអប់រំមិនបានទេយើងត្រូវតែចេះកលៃអាអាអាការអប់រំនៅស្រុកយើងនឹងឲ្យវាមករបៀបអប់រំនៅស្រុកនេះវិញម្ដងអញ្ចឹងបដិបត្តិសង្គមត្រូវតែមាន ការកែប្រែអញ្ចឹងយើងមើលយើងពីដើមឡើយយើង នៅកម្ពុជាក្រោមការបង្រៀនក្មេង នៅកម្ពុជាក្រោមជាដើមហ្នឹងឲ្យរៀនទល់តែចាំមាត់ហើយបានទៅសូត្រមេមេរៀនហ្នឹងឲ្យគ្រូស្ដាប់ប្រទេសគេនេះមិនដែលទៅរៀនថ្នាក់ទី1រហូតដល់ថ្នាក់ទី12មិនដែលឃើញគ្រូបង្រៀនហ្នឹងចាប់ក្មេងឲ្យទៅសង សងមេរៀនឬក៏សូត្រអានចាំមាត់ឲ្យគ្រូស្ដាប់ឯងឃើញទេគឺវិធីសាស្ត្រគេបង្រៀនក៏ប៉ុន្តែក្មេងគេជិញមួយមកសិតតែធនធានមនុស្សទាំងអស់ អញ្ចឹងមិនថាខ្មែរខ្មែរក្រមឬអាសាសជាតិដតីទេពេលដែលគេចូលទៅខាអប់រំហ្នឹងក៏ដូចគ្នាបេះបិទក្នុងការងារគេធ្វើអប់រំដល់មេសាសនាដតីដតីអញ្ចឹងអញ្ចឹងពេលដែលយើងទៅរៀនពីគេយើងយកការអនុវត្តរបស់គេ យើងយកមកអនុវត្តឲ្យបានយ៉ាងហោចទៅក៏បាន30%ដែរដើម្បីបង្កាត់ហៅថាបង្កាត់អឺសាសជាមួយគ្នារវាងការរស់នៅប្រទេសអូស្ត្រាលី និងសង្គមអូស្ត្រាលីឲ្យវាសមស្របទៅតាមរដ្ឋាភិបាលគេចង់បានផងនិងការរស់នៅរបស់យើងឲ្យវារីកចម្រើនទៅមុខផងទៅតាមសម័យស៊ីវិល័យសង្គមផងហ្នឹងជាចំណុចគេធ្វើអាហ្នឹងនឹងកាត់បន្ថយការបងខាតទាំងអស់ហ្នឹងកុំឲ្យមានការបងខាតបងខាតហ្នឹងមិនមែនជាបងខាតលុយរដ្ឋាភិបាលគឺបងខាតលុយខ្លួនឯងហ្នឹងហើយប្រជាជននៅទីនេះគ្មានអ្នកណាម្នាក់ដែលថាទៅធ្វើការឲ្យមិនបងពន្ធទេហើយពន្ធដារទាំងអស់ហ្នឹងវាវល់ទៅដល់រដ្ឋាភិបាលរដ្ឋាភិបាលយកអាពន្ធដារទាំងអស់ហ្នឹង យកមកបងលុយកាស Medicare ខាត Healthcare ខាតធ្វើផ្លូវប្រព័ន្ធទូទឹកប្រព័ន្ធអគិសនីអីជាដើមសិតតែគេយកមកប្រើប្រាស់សម្រាប់បំរើ នៅលើសង្គមទូទៅទាំងមូលទាំងអស់ហ្នឹងហើយជាការងាររីកចម្រើន វាទៅតាមគ្រប់វិស័យហ្នឹងវាអាស្រ័យมันបាន បាត់បង់មនុស្សសកម្មក្នុងការងារសង្គមជាពិសេសបើសិនណាប្តីប្រពន្ធឆ្លោះគ្នា ប្រពន្ធអត់ការងារធ្វើប្តីមិនព្រមទៅធ្វើការកាត់ខាតបងអាលុយចំណូលដល់គ្រួសារផង ខាតបងអាលុយបងពួនឲ្យរត់ទៀតអញ្ចឹងហើយវាអាចបែកបាក់ដល់សង្គមគ្រួសារនឹងទៀតអញ្ចឹងហើយវាបានគេធ្វើវិធីសាស្ត្រទាំងឡាយហ្នឹងដើម្បីកាត់បន្ថយកុំឲ្យមានកើតអាអំពើហិង្សានៅក្នុងសង្គមហ្នឹងកាន់តែកាត់បន្ថយកាន់តែតិចតោតិចតោសង្គមនឹងវាកាន់តែរីកចម្រើនទៅតាមនឹងដែរអូខេអូខេ អរគុណតាំងតាមពិតសង្គមស៊ីវិល័យឬក៏សង្គមអន្តរយានាក៏ដោយនៅតែមានអំពើហិង្សាប៉ុន្តែសំខាន់ការអប់រំការអប់រំគឺជាកត្តា សំខាន់ដែលធ្វើឲ្យ សង្គមមានការវិវត្តមានការផ្លាស់ប្ដូរមានការអភិវឌ្ឍទៅតាមសម័យទំនើបអើគុណចាស់កណាបែរមកសួរអំពីយើងបែរត្រឡប់ ទៅ ខាងដែនដីកម្ពុជា ក្ររបស់យើងវិញថាតើវប្បធម៌ការប្រព្រឹត្តអំពើហិង្សាឬក៏ រដ្ឋអំណាចរបស់អាជ្ញាធរយួនហ្នឹងគេមានគេមានអឺរំលោភរបៀបហ្នឹងទេគេថាមិនត្រឹមតែប្រជាមិនអប់រំប្រជាពលរដ្ឋបានរំលោភទៅលើប្រជាពលរដ្ឋដោយអំពើហិង្សាដូចជាវាយតប់អីឬក៏ធ្វើអំពើហិង្សាដោយសម្ងាត់អីយ៉ាងណាគាត់ចាស់មានការចាប់អារម្មណ៍យ៉ាងម៉េចដែរកម្ពុជាក្របយើងនៅទីនោះគុណឥឡូវបើយើងមើលទៅតាមតាមរូបភាពរដ្ឋាភិបាលនឹងហាក់ដូចជាព្យាយាមលាក់បាំង លាក់បាំងណាប៉ុន្តែយ៉ាងណាក៏ដោយ បញ្ហាហ្នឹងត្រូវបាន លើកឡើងសំខាន់ពីព្រោះគេនិយាយអំពីបញ្ហាសតិអារម្មណ៍ណាការសម្លុតគម្រាមបញ្ហាសតិអារម្មណ៍ហ្នឹងវាធ្វើឲ្យខាតពេលវេលាមនុស្សនៅមានកាយសម្បទាធម្មតាគុណណាប៉ុន្តែវាបាត់ផ្នែកស្មារតីស្មារតីស្មារតីមិនរឹងមាំធ្វើឲ្យអត់កើតទេណា ហើយការថែទាំមនុស្សរបៀបហ្នឹងបងខាត់ច្រើនណាណាបងខាត់ច្រើនមន្ទីរពេទ្យក៏តបប្រមល់វា stress ជួយអត់កើតព្រោះ mental ill ហ្នឹងធន់ណា mental ill ហ្នឹងវារំខានទៅដល់ហេដ្ឋារចនាសម្ព័ន្ធសង្គមហ្នឹងច្រើនគុណអ្នកនឹង ទៅធ្វើអំពើហិង្សានៅកន្លែងណាមួយចោតប្រកាន់ទោសអត់បានទៀតឡើងតុលាការកាត់ក្តីអត់កើតអញ្ចឹងហ្នឹងហើយ ហើយត្រូវបាត់បង់មនុស្សត្រូវថែទាំគាត់នឹងទៀតអា mental ill នឹងគឺគឺរួងរងគ្រោះហ្មងបំពីមនុស្សនឹងនៅ មាន កាយសម្បទាធម្មតាណាគ្រាន់តែអាចិត្តរបស់គាត់នឹងវាអត់ប្រកក្តីណាហៅថាជំងឺសរសៃប្រសាទហ្នឹងយើងហៅជំងឺសរសៃប្រសាទហ្នឹងជំងឺឡប់តិណាវាជះអតិពលទៅក្នុងសង្គមនឹងច្រើនណាប៉ុន្តែយើងសួរថាហេតុអ្វី បានប្រទេសនេះគេខ្វល់ខ្វាយពីរឿងនឹងសម្បាបំពីចិត្តសប្បុរសរបស់គេក៏មានចង់បំផ្លាញមនុស្សណាម្នាក់ឯងនៅក្នុងសង្គមហ្នឹងណាគេអត់ចង់បំផ្លាញអ្នកណាទាំងអស់រឿងសំខាន់គេខំប្រឹងអភិវឌ្ឍប្រទេសហ្នឹងឲ្យជឿនលឿនគេថែទាំរក្សាសិទ្ធិសេរីភាពអ្នកហ្នឹងពេញបន្ទុក ស្របទៅតាមសេចក្តីប្រកាសរបស់អន្តរជាតិគឺថា ច្បាប់ណាក៏ដោយសេចក្តីប្រកាសណាក៏ដោយ ចេញពីអង្គការសហជីវជាតិដូចខ្ញុំកណាទូល តែកាលណាគេចុះហត្ថលេខាឲ្យគេទទួលស្គាល់គេគោរពនៅសិទ្ធិរបស់គេដែលគេចុះហត្ថលេខាហ្នឹងចុងបិចរបស់គេទោះបីថ្នាក់ដឹកនាំប្រទេសរបស់គេចំនួនណាក៏ដោយមកពីតួនាទីជាតំណាងឲ្យប្រទេសនឹងមួយគឺគេគោរពជានិច្ចអញ្ចឹងម្ដងទោះអ្នកនឹងចំនួនណាក៏ដោយ មិនដូចឥឡូវឧទាហរណ៍ទាញទៅដល់គុណសួរពីរឿងរដ្ឋវៀតណាមខ្ញុំក៏ទទួលស្គាល់ចឹងខ្ញុំក៏បានទទួលតំណែងមួយគឺថាចុះហត្ថលេខារបស់ អ្នកធ្វើការពីមុនឥឡូវមន្ត្រីឥឡូវមានអ្នកខ្លះគេថាហួសសម័យអ្នកនឹងឈប់ធ្វើការគេឈប់ទទួលស្គាល់តែនឹងចំពោះតែប្រជាពលរដ្ឋខ្មែរទេណាតែជាមួយសាសយួនគ្នាគេគេនៅតែដោះស្រាយប៉ុន្តែរឿងចំពោះសាសនាខ្មែរគេយកអើប្រជាពលរដ្ឋខ្មែរក្រមយើងដាច់ដライ គេបដិសេធអញ្ចឹងខ្ញុំកណាលឺទូសំណាំងមួយថ្ងៃណាមួយ តាមដានរឿងហ្នឹងឲ្យច្បាស់លាស់ហើយជជែកសួររឿងហ្នឹងមកអំពីជាប្រដ្ឋខ្មែរយើងមានប្រមាណគ្រួសារនៅក្នុងខេត្តឃ្លាំងនៅវត្តចំណោះជើងវត្តមហាទុកគាត់ធ្លាប់ធ្វើការដែរហើយគាត់ទទួលអយុធធម៌ដោយគេអឺយកដីទឹករបស់គាត់ណាយកដីទឹករបស់គាត់ដូចបងប្អូនយើងម្នាក់លោកអីនៅខាងកែតប៉ែងនោះណា គាត់ក៏ទទួលរងនៅភ័យអយុធធរហើយហើយយើងនឹងធ្វើការតស៊ូថ្មីបាត់ថាខ្ញុំកណាមែនតែនមិនដែលបាន លើកករណីរបស់គាត់នឹងឡើងយកមកជជែកប៉ុន្តែ យើង បានធ្វើការកត់សម្គាល់ហើយយើងធ្វើនៅក្នុងរបាយការណ៍របស់យើងកំពុងតាមដានយើងនៅតាមដានទៀតបើបើគាត់នៅតែរងអំពើអយុត្តិធម៌នឹងទៀតយើងធ្វើការផ្សព្វផ្សាយជាសាធារណៈ ព្រោះប៉ុន្តែនៅក្នុងរបាយការណ៍យើងមានអស់ហើយអញ្ចឹងណាគុណណារបាយការណ៍យើងមានយើងបំពេញបន្ថែមឲ្យកាន់តែជ្រាលជ្រៅហើយហេតុផលអ្វីដែលថាយើងត្រូវយកមកនិយាយសំខាន់ជាងគេ គឺបញ្ហាណា ដែលពាក់ព័ន្ធទៅដល់សង្គមធំដុំដូចថាចេះឥទ្ធិពលទៅដល់បញ្ហាខ្មែរក្រមទាំងមូលឧទាហរណ៍ មកអុកឡុកបញ្ហាសាសនាអុកឡុកបញ្ហាវប្បធម៌របស់យើងអ្វីដែលពាក់ព័ន្ធទៅដល់រឿងធំរបស់ខ្មែរក្រមទាំងមូលហៅថាអធិពលទៅដល់បញ្ហា បំភ្លេចបំផ្លាញជាតិសាសន៍ហ្នឹងវាជាភ័យអន្តរាយមួយយើង ត្រូវប្រកាសភាពអាសន្នបានយើងត្រូវនិយាយ សង្កត់ធ្ងន់ដដែលហើយដដែលទៀតនឹងឲ្យប្រជាពលរដ្ឋខ្មែរក្រមយើងទាំងមូលនឹងភ្ញាក់លឹកឡើងថានៅនៅប្រទេសនានានៅលើសកលលោកនេះគេគោរពច្បាប់អន្តរជាតិអញ្ចឹងតែដោយឡែករដ្ឋនឹងមួយនិងរដ្ឋមួយចំនួនទៀតដែលនៅប្រកាន់តឹងនៅលទ្ធិកុំនេះមិនអើពើមិនមិនយកចិត្តទុកដាក់ពីរឿងច្បាប់អន្តរជាតិហើយបន្តភូតភរគេ ហេតុអីបានរដ្ឋមួយនឹងបន្តភូតភរបានមកពីបជាសាស្ត្រដែលត្រូវគេធ្វើបាបនឹងមិនព្រមនិយាយឡើងហ្នឹងហ្នឹងហ្នឹងអញ្ចឹងណាសំខាន់អាហ្នឹងព្រោះហេតុនោះហើយយើងចង់ឆ្កើអាហ្នឹងណាឲ្យពលរដ្ឋខ្មែរក្រមនឹងមានសេចក្តីក្លាហានគ្រប់គ្រាន់មកពីយើងត្រូវបានទទួលការការពារហើយណាតែយើងអត់ចេះប្រើសិទ្ធិរបស់យើងហ្នឹងហ្នឹងហ្នឹងរងនោះណាតែខ្ញុំកណាចិត្តតែចង់ ចូលរួមចែកចម្លែកនឹងឲ្យបានយល់ដឹងថាយើងត្រូវបានការពារហើយ រដ្ឋអំណាចវៀតណាមមិនហ៊ានធ្វើអ្វីទេមិនហ៊ានធ្វើអីជាតំពួនទេប៉ុន្តែគេមានអំណាចមួយហៅថាអំណាច បំពេញនៅលើយើងនោះព្រោះគេនៅក្នុងការងារហើយគេគិតថាខ្ញុំកណាយល់ណាពួកនឹងគិតថាខ្មែរក្រមនឹងបាក់ភ្នត់ហើយខ្លាចគេរហូតហើយណាណា តើតងើបមួយពីរវាសម្លុតវាកាច់តែងើបនឹងបាន គឺដតីទៀតបាក់ភ្នត់ទៅទៀតហើយមិនចង់និយាយអញ្ចឹងណាទៀតឥឡូវខ្ញុំកណាលើកឧទាហរណ៍ថាអាវខោនឹងវាអត់វាបាក់ភ្លីហើយណាហើយរដ្ឋនឹងប្រជាពលរដ្ឋនឹងអឺអាជ្ញាធរនឹងគិតថាសះនឹងបាក់ភ្នត់ហើយណាជន់តែបន្តិចទៀត បំផ្លាញបំបត្តិបន្តិចទៀតមួយលិចតថ្ងៃមួយហ្នឹងវាវាកប់ទុកបាត់ជ្រៅទៅក្នុងបាតដាល់ហើយសន្សឹមសិនវាវាលាយឯងចឹងហ្មងណាគេហៅថាបានភាសាអង់គ្លេសគេហៅអឺរំលាយដោយកុំអោយឈាមកុំអោយឃើញឈាមស្រក់នោះហ្នឹងហ្នឹងគឺថាវិធីហ្នឹងបាទបានយើងមិនចង់អោយសះយើងហ្នឹងលិចលង់ លិចលង់ដោយ បញ្ហាហ្នឹង ទេព្រោះបរទេសគេជួយយើងអត់កើតណាដោយសារអីយើងមិនព្រមក្រោយសារគេរំលាយយើងនៅដោយ សភាពស្ងៀមស្ងាត់ណាចាស់ចាស់យើង ថាស្លាប់ដូចពស់ហ្នឹងគាត់ថាកំអយស្លាប់ដូចពស់គេខ្លាចរឿងហ្នឹងតាណាមកពីសัตว์ពស់ហ្នឹងវាស្លាប់ទៅអត់លឺសូរសំឡេងណាគុណគុណដែលលឺសូរពស់ស្រែកយំទេមុនស្លាប់អត់ទេតែសัตว์ដតីទៀតវាស្រែកសំបីតត្រី សំបីតត្រីវានៅអាលាស់វានៅ វានៅវានៅមានសំឡេងអីងេតងាត់ងេតងាត់ឲ្យចេញមកប៉ិតដោយឡែកពោះនឹងគឺអត់អត់លឺសូរសំឡេងមកអត់មានទេគ្នាមិនអាចបញ្ចេញសំឡេងបានណាពេលចិត្តស្លាប់នឹងក៏ដោយអត់មានសំឡេងទេគុណអត់ទេ រងគ្រោះនឹងដោយ ស្ងាត់ស្ងាត់អញ្ចឹងទៅហើយស្លាប់ក៏ស្លាប់ទៅ តែសត្វដតីទៀតអត់ទេ បានចាស់ចាស់យើងគាត់ផ្ដាំពាក្យហ្នឹង គាត់ផ្ដាំថាកុំអោយស្លាប់ដោយពោះណាកុំអោយរស់ដោយកង្កែបណាអញ្ចឹងណាពាក្យហ្នឹងមានន័យណាប៉ុន្តែសោកស្ដាយការបកស្រាយមួយចំនួន មិនត្រឹមត្រូវទេណាពីព្រោះអ្នកដែលបកស្រាយនឹងមិនស្គាល់អំពីសារជាតិសត្វពស់ណាព្រោះទៅជារួមទាំងប្រសាងផងហ៎ណាខ្លះថាសត្វពស់នឹងជាសត្វកាយសំដៅទៅលើកាយពស់ខ្វាយពស់ស្លូតមកកកោកពស់ផលិតអីណាពស់ស្លូតមកកកោកនឹង មិនចាំបាច់ថាត្រូវតែកំណត់ថាអញ្ចឹងឯងមែនទេឲ្យយល់នៃឲ្យច្បាស់អំពីរឿងថាកុំស្លាប់ដោយពោះកុំរស់ដោយកង្កែប គឺលោកកុំឲ្យស្លាប់ទៅរបៀបអត់លឺសូរសំឡេងដោយសត្វពោះកុំឲ្យលឺសូរសំឡេងតែអប់អប់អប់អប់អោកអោកដោយកង្កែបអញ្ចឹងវាគ្មានតម្លៃទៅដល់កន្លែងណាបំផ្លាញគេថែមទៀតឧទាហរណ៍អញ្ចឹងចូលទៅក្នុងរូងក្តាមទៅស្រែកធ្វើឲ្យខាត បាត់បង់សេចក្តីសុខដោយទាំងសត្វក្តាមនឹងទៅទៀតក្នុងពេលដែលខ្លួនឯងខ្ញុំបាទទៅជួកោនគេអញ្ចឹងលោកផ្ដាំអញ្ចឹងដូច្នេះការដែលយើងត្រូវផ្សព្វផ្សាយការដែលយើងត្រូវពង្រឹងអំពីការយល់ដឹងនេះគឺដើម្បីអញ្ចឹងណាដើម្បីថាអ្វីដែល ជាការត្រឹមត្រូវរបស់មនុស្សជាតិនៅលើពិភពលោកគេទទួលស្គាល់ហើយដូចខំប្រឹង ផ្សព្វផ្សាយអំពីការធ្វើទារណកម្មនៅក្នុងគ្រួសារហើយនឹងការធ្វើទារណកម្មរវាងបំពេញសិទ្ធិគ្នាទៅវិញទៅមកនេះឲ្យយើងយល់ឲ្យយើងយល់ថាអន្តរជាតិប្រទេសទាំងឡាយនៅលើពិភពលោកគេកំពុងតែគោរពអញ្ចឹងសាសនាណាក៏គេគោរពដែរ មិនថាយើងមកជ្រកកោនកន្លែងគេទេគេឲ្យតម្លៃយើងគេគោរពយើងកន្លែងចំណុចណា ដែលល្អរបស់ក្រុមយើងឡូវឧទាហរណ៍ដូចក្រុមខ្មែរក្រោមដែលទៅព្យាបាទដែល ទៅចងអាឃាតអីជាមួយរដ្ឋាភិបាលយួនពីកាលណាអត់ទេសុំតែសេចក្តីសុខគុំតែមកបំពៀបំពៀនលើខ្មែរក្រមទៀតបន្តទៀតបានហើយឲ្យយើងមានសិទ្ធត្រឹមដូចរដ្ឋាភិបាលបារាំងឲ្យ ខ្មែរក្រមបណ្ណាឲ្យនៅប៉ុណ្ណឹងមក ហើយឥឡូវច្បាប់របស់អន្តរជាតិអង្គការសហប្រជាជាតិដែល ខ្លួនឯងជារដ្ឋវៀតណាមនឹងមេបញ្ជាថ្នាក់ដឹកនាំមួយណាមិនដឹងទេទៅចាស់ហត្ថលេខាក៏ត្រូវទទួលស្គាល់អានោះឲ្យគោរពអាហ្នឹងត្រឹមតែអ្វីដែលដែលអន្តរជាតិផ្ដល់មកឲ្យមនុស្សជាតិទូទៅនៅលើពិភពលោកហ្នឹងបានបានហើយយើងទៀមទាតែប៉ុណ្្នឹងតាហើយមកបែ បែពាក សម្ដីចាក់ចុតមកចុតប្រកាន់ថាយើងនេះចង់ចង់បះបោអីបំបីបំបាក់បំផ្លាញសន្តិសុខនៅ ក្នុងសង្គមសន្តិសុខរបៀបម៉េចបើក្រមអ្នកឯងមាន អំណាចនៅក្នុងប្រទេសហ្នឹងហើយទៅគៀបសង្កត់គេទៅចាប់បង្ខំគេឲ្យគេធ្វើតាមខ្លួនតើអ្នកណាមកមកមកបំផ្លាញអ្នកណាមួយ អានឹងវាវាជាក់ស្ដែងអញ្ចឹងហើយបកស្រាយមិនបានធ្វើការចោតប្រកាន់យើងហើយយើងនៅខាងក្រៅយើងមានតែចង់បានស្អីប៉ុន្តែយើងចង់ការពារបងប្អូនយើងឲ្យមានសេចក្តីសុខអញ្ចឹងណាហើយឲ្យឲ្យបងប្អូនខ្មែរក្រមទាំងអស់ហ្នឹងឲ្យយល់អញ្ចឹងទាំងប្រសងទាំងអីហ្នឹងកុំកុំមើលទៅអកតេបានផលប្រយោជន៍បានគេឈ្មោះគ្មានតម្លៃអីណាដូចតែគុណខ្លាំងចិត្តតែ សុគតទៅហើយពងតសឹងនៅក្នុងគេព្យាបាលស្មាទៅវាគ្មានផលប្រយោជន៍អីឲ្យខ្មែរក្រមអីតលតសោះបំរើផលប្រយោជន៍របស់រដ្ឋណាយួនធ្វើបាបជេរបន្តិចផ្ដាសាស្ដីបន្ទោសប្រជាពលរដ្ឋខ្មែរក្រមខ្លួនឯងឥឡូវជិតសគាត់ហើយប្រជាពលរដ្ឋខ្មែរក្រមត្រូវជួយរៀបចំធ្វើមឈូសធ្វើអីប្រកេនទៀត វាអត់ប្រយោជន៍អីតលតសោះទេណាក្នុងរយៈពេល20 30ឆ្នាំចុងក្រោយនោះมันឃើញមានធ្វើផលប្រយោជន៍ឲ្យឲ្យខ្មែរក្រមទេมันឃើញមានការពារសិទ្ធិសេរីភាពខ្មែរក្រមអីតាណាទេមានតែធ្វើបាបមានតែស្ដីបន្ទោសថែមហើយថវិកាអីផ្សេងផ្សេងហ្នឹងត្រូវការឧបត្ថម្ភពីប្រជាប្រដ្ឋខ្មែរក្រមទាំងអស់ខ្ញុំក៏ណា លើក ទឹកចិត្តណាស់ថាសូមឲ្យប្រសង់ទាំងអស់ហ្នឹងយកចិត្តទុកដាក់ឲ្យមែនទេពីព្រោះ រឿងសាសនាយើងមកជះឥទ្ធិពលធំនៅក្នុងសង្គមខ្មែរកន្លែងណាក៏អញ្ចឹងដែរឥទ្ធិពលធំហើយបើយើងបើយើងនៅតែលះហើយលះហើយដោយរដ្ឋាភិបាលខ្លះបខំថាអូលោកមិនទៅចូលរួមអញ្ចឹងមិនបានប្រសង់គឺជាកូនរបស់អ្នកស្រុកលោកមកប្រតិបត្តិធម៌មែនប៉ុន្តែលោកគឺជាសាច់ញាតិរបស់ប្រជាពលរដ្ឋទាំងអស់លោកត្រូវតែមាន មានមានឱកាសមួយ ទៅចូលរួមនៅក្នុងសង្គមហ្នឹងដើម្បីថែទាំសុខភាពនៅក្នុងសង្គមហ្នឹងមកពីលោក មានញាតមានតកូលដូចតែយើងរាល់គ្នាដែរតាចាជឿចាប់ដែរណាប្រសង់មានញាតមានបរិស័ទអីលោក អាចជួយឈឺឆ្អាលតែអ្នកដែលឧបត្ថម្ភលោក សង្ឃឲ្យត្រូវរដ្ឋាភិបាលនឹងធ្វើបាបមិនឲ្យលោកទៅជួយជួយឈឺឆ្អាលណាមិនឲ្យលោកទៅការពារប្រជាសាសន៍លោកណាប្រជាពុតរបស់សាសរបស់លោកឲ្យលោកទៅធ្វើមិនខ្មិច ឲ្យលោកទីងម៉ងមកតវត្តហ្នឹងទៅមិនទេมันมันត្រូវឡើយរឿងហ្នឹងគឺមាន ការចូលរួម ពីដើមចឹងមកនៅក្នុងពុទ្ធសាសនាបើថាអង្គណាចេញសេចក្តីប្រកាសមួយពីរឿងហាមប្រសងមិនអោយពាក់ព័ន្ធរឿងបញ្ហាសង្គមហ្នឹងគឺខុសម្ដងតាំងពីសម័យព្រះមកប្រសងតែងតែចូលរួមជាមួយកិច្ចការសង្គមនឹងជាតារាណាយើងអាចទៅអប់រំពុទ្ធបរិស័ទបានរឿងអីដែលយើងចូលរួមជាមួយអាលេង ភាពអយុត្តិធម៌នៅក្នុងសង្គមនឹងមិនបានវាមិនត្រូវណាឯបើយើងមិនចូលរួមអានឹងយើងទៅអប់រំគេមិនធ្វើម៉េចទៅអប់រំតបផ្សាយពធកើតបើពធអប់រំមនុស្សឲ្យ ធ្វើល្អហើយបើឃើញអ្នកនឹងធ្វើអាក្រក់ឲ្យមិនមិនមិនណែនាំអ្នកនឹងឲ្យឲ្យតម្រង់ផ្លូវថ្នាក់ដឹកនាំនឹងអាចញាធរនឹងឲ្យត្រង់ផ្លូវទេអែមិនហៅថាទៅដឹកនាំគេនោះណាណានៅក្នុងសាសនាអូច្បាស់លាស់អញ្ចឹងយើងបែងចែកទេ ហើយប្រសងគេថាមិនក៏ទៅតាមគេមិនទេឲ្យយើងឲ្យច្បាស់គោលការណ៍របស់យើងថាយើងត្រូវធ្វើម៉េចយើងត្រូវធ្វើហ្នឹងយើងចេញមក យើងឃើញលោកធ្វើមិនត្រូវឃើញឯងធ្វើមិនត្រូវចេញមកតម្រង់ផ្លូវទោះបីស្លាប់ក៏ដោយបើខ្ញុំកណាធ្វើអញ្ចឹងទៅធ្វើហ្នឹង គឺថាមិនអាញាធរយាដបងមករត់ទេអត់ទេឲ្យតាហ៊ានចេញទៅហើយតាយាដបងមកគឺ អត់បានអញ្ចឹងដល់ ពីដើមលោក មានបដិហាលោកលោកសំដែងរិទ្ធការពារខ្លួនបាទសម័យនេះយើងគ្មានអីយើងត្រូវតែការពារខ្លួនចឹងហ្នឹងនិយាយប្រសង់ការពារខ្លួនហើយមិនមិនធ្វើអំពើហិង្សាទេគ្រាន់តែការពារខ្លួន គឺអត់មានបញ្ហាទាំងអស់ទី1គឺការពារខ្លួនដោយការផ្សាយមេត្តាធម៌ណាណាអត់មានទៅធ្វើអីណែឯងមិនមិនទៅបាបមកបើអំពើហិង្សាជាមួយលោកប្រសង់ឧទាហរណ៍ចឹងណាជាមួយយួនក៏ដោយជាមួយអ្នកណាក៏ដោយ ថ្នាក់ដឹកនាំណាក៏ដោយវាត្រូវតែជំហរយើងច្បាស់លាស់នៅក្នុងទ្រឹស្ដីព្រះសម្មាសម្ពុទ្ធបើសិនណាយើងចង់ចេញទៅការពារយុតិធម៌ព្រះសម្មាសម្ពុទ្ធថាទោះបីស្លាប់នៅកន្លែងនោះក៏ត្រូវតែការពារដែរព្រោះយើងហ៊ានចេញទៅហើយហើយបើអយុធធម៌មកលើយើងយើងរឿងរត់ប៉ះអាយុដែរមិនទៅហៅថាការពារយុធធម៌គង់នៅនឹងឲ្យសំពងយើងស្លាប់ទាំងអស់ហ្នឹងទៅមើលវាល្អមើលបាត់ទៅហើយណាទេគុណ រឿងមហាថ្មកិនធីឈ្នះអង់គ្លេសដោយសាររឿងចឹងណាណាអង្គុយអត់អាហារតលស្លាប់នោះណាហើយមនុស្សនៅឥណ្ឌាស្លាប់មានតិចទេបានរដ្ឋាភិបាលឥណ្ឌាអរដ្ឋាភិបាលអង់គ្លេសសុកចិត្តបកលឯករាជ្យមកឲ្យនឹងរឿងហ្នឹងទេតើណាទេឲ្យឥឡូវឧទាហរណ៍ថាអាជ្ញាធរណាហ៊ានសម្លាប់ ក្រុមលោកសង្ឃមកវាលនឹងសាកមើលដល់សាកមើលឲ្យតែស្លាប់តែ100អង្គចុះ ហើយកុំតវ៉ាជាមួយកុំតដៃជាមួយគេបន្តិចយកមេត្តាធម៌របស់យើងនឹងបើមិនរដ្ឋាភិបាលបើមិនអាជ្ញាធរនឹងទៅអាលាយទេខ្ញុំកណាភ្នាល់ណាទេព្រោះអ្នក រំលាយពុទ្ធសាសនាអ្នករំលាយវត្តអារាមនឹងរដ្ឋាភិបាលនឹងអាលាយច្រើនហើយនៅលើពិភពលោកនោះក្រុមបិនឡាដិនរកន្លែងជ្រកគ្មានគ្រាន់តែរំលាយពុទ្ធរូបនៅឯអាហ្វហ្គានីស្ថាន ពលពតរំលាយវត្តនេះបានតែ3ឆ្នាំជាងឯងហើយ សម្លាប់ប្រសង់បំផ្លាញវត្តអារាមនេះអត់រស់យូរទេគុណមិនរស់ជាដាច់ខាតអាជ្ញាធរណាក៏ដោយមិនថាអាជ្ញាធរខ្មែរអាជ្ញាធរយួនអាជ្ញាធរសាសនាក៏ដោយឲ្យតែបំផ្លាញនៅពុទ្ធអវាទរបស់ព្រះសម្មាសម្ពុទ្ធគឺដឹងតែរលាយចឹងទៅមិនហិតយូរឡើយមិនអាចយូរទេណា ណាហ៊ាននិយាយអញ្ចឹងម្ដងមកពីពុទ្ធអវាទនេះមានតែមេត្តាធម៌ទៅផ្សព្វផ្សាយឲ្យទៅជួយការពារយុតិធម៌ឲ្យប្រជាពលរដ្ឋខ្ញុំកណាហ៊ានប្រកាសដោយដាច់ខាតអញ្ចឹងណាអរគុណតែនហ្នឹងហើយដូចគុណចែបានលើកឡើងអញ្ចឹងនៅខាងដីកម្ពុជាក្រមរបស់យើងនឹងវាត្រូវបានបាក់ស្បាតត្រូវបានស្មារតីមិននឹងណហើយក៏មានការភ័យខ្លាចពេលមានអសន្នអីកើតឡើង តើអាហ្នឹងវាចេញមកពីអំពើហិង្សានិងការសម្លុតគំរាមកំហែងវាពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្សយ៉ាងម៉េចអីទាំងណាពិតទៅពិតទៅយើងមើលនៅកម្ពុជាក្រមហ្នឹងយើងមើលភូមិកណ្ដែងចដើមហ្នឹងមិនមិនពេលកើតរឿងរ៉ាវហ្នឹងវាមានរឿងមួយទៀតដោយដូចរឿងដែលគេទៅប៉ងប្រាថ្នាកាប់ដើមកុកីនៅវត្តអឺទនុំសេកទនុំសេកហ្នឹងជាដើមហ្នឹងក៏គេយកអាជ្ញាធរហ្នឹងមកសម្លុតកំហែងលោកដែរសម្លុតកំហែងរហូតដល់មានអាជ្ញាធរហ្នឹងយកមនុស្ស ឲ្យស្លៀកពាក់ជាស៊ីវិលមកវាយលោកជាដើមអាហ្នឹងហៅថា domestic violence ហ្នឹងមានន័យថាក្នុងសង្គមមួយហ្នឹងមិនថាគ្រួសារទេអ្នកឯងរស់នៅភូមិផងរបងជាមួយនឹងដែរមកអ្នកឯងមកចង់បានរបស់ទ្រប របស់ភូមិគេបែរទៅជាគេមិនយល់ព្រមឲ្យអ្នកឯងប្រើអំពើហិង្សាដោយសារអ្នកឯងនឹងមានអាជ្ញាធរនៅពីក្រោយខ្នងជាដើមហ្នឹងអាហ្នឹងមកពីអាជ្ញាធរប្រទេសហ្នឹងมันគោរពច្បាប់អង្គការសហជីវជាតិក៏មិនគោរពច្បាប់ទៅតាមសេចក្តី ប្រាថ្នារបស់មនុស្សជាតិដែរ មនុស្សជាតិមិនចង់ឲ្យអ្នកណាម្នាក់មកធ្វើបាបលើខ្លួនខ្ញុំទេប៉ុន្តែព្រះអង្គដោយសារមានតែអ្នកដតីដែលមានអ្នកអាជ្ញាធរហ្នឹងគ្រប់គ្រងនៅពីក្រោយខ្នងមានការខុបខិតជាមួយអាជ្ញាអាជ្ញាធរដែនដីហ្នឹងមកមកមកធ្វើការងារសម្លុតកំហែងរហូតដល់ប្រើហិង្សាវាយលោកជាដើមនៅវត្តនំសេកជាដើមហ្នឹងអាហ្នឹងហៅថាអង្គើហិង្សាក្នុងគ្រួសារហើយព្រោះនៅក្នុងប្រទេសតែមួយនៅក្នុងតំបន់តែមួយអាហ្នឹងវាធ្វើឲ្យ ប្រជាជននៅទីនោះអាចទី1អាចបង្កើតនៅអាការគំនុំគុំគួនហ្នឹងរហូតដល់នៅអាមេរិកកាំងជាដើមបងមើលខ្ញុំកណាលើករឿងនៅអាមេរិកកាំងជាដើមហ្នឹងអា domestic violence ហ្នឹងវាធំធេងណាមិនមែនតែក្នុងសង្គមពួកគួសារតូចប៉ុណ្ណឹងនៅអាមេរិកកាំងវាដល់ថ្នាក់ដល់មនុស្សមួយចំនួនកើតនៅអាសតិអារម្មណ៍មិនល្អនឹងនោះហ្នឹងអាចយកកំភ្លើងទៅបាញ់អាកូនក្មេងដែលមិនតាន់ដឹងអីអាយុ4 5ឆ្នាំ6 7ឆ្នាំក្នុងសាលារៀននៅអាមេរិកកាំងងាប់អស់ប្រហែលអ្នកងាប់អស់រាប់រយអ្នកទៅហើយ ហើយជាច្រើនករណីកើតឡើងអញ្ចឹងអញ្ចឹងមកពីអីមកពីមនុស្សនឹងសតិអារម្មណ៍អត់នឹងនោទៀតទេក្រោយពីពេលគ្រួសារកាត់បែកបាក់ឪពុកម្ដាយកាត់មិនមិនចោះសម្រងមួយគ្នាហើយរត់ចោលគាត់ធ្វើឲ្យគាត់នឹងមិនមានទីពឹងគ្រប់គ្រាន់ការបំពេញកាតព្វកិច្ចជាឪពុកម្ដាយដើម្បី អប់រំកូនចៅនោះឲ្យបានដល់កម្រិតកូនចៅនោះប្រែប្រួលទៅតាមអាស្ទេអារម្មណ៍ហ្នឹងតាមតាមអាការងារមើលឃើញជាស្ដែងហ្នឹងធ្វើឲ្យគាត់ហ្នឹងជីងទៅខាងក្រៅគាត់មើលមនុស្សដតីដតីទៀតដូចជាសត្វចឹងគាត់មិនមើលឃើញមនុស្សដតីហ្នឹងជាក្រុមគ្រួសារដោយគាត់ដែរជាគណិតដោយគាត់ដែរជាមនុស្សជាតិដោយគាត់ដែរទេគាត់ថាមនុស្សហ្នឹងដូចជាសត្វចឹងគាត់យកកំភ្លើងទៅគាត់ទៅរះអាតាំងគ្រូតាំងអាសិស្សហ្នឹងងាប់ទាំងអស់នៅក្នុងសាលារៀនអញ្ចឹងយ៉ាងណាមិញខ្ញុំខ្ញុំខ្ញុំគាត់តែបញ្ជាក់ថា រឿងទាំងអស់នេះវាកើតមកពីរឿងសង្គមគ្រួសារបញ្ហាតូចតាចហ្នឹងពីដំបូងហ្នឹងរហូតដល់ការសង្គមធំហ្នឹងរហូតដល់ប៉ះពាល់ដល់អ្នកដតីដតីទៀតជាពិសេសហ្នឹងនៅកម្ពុជាក្រោមក៏អញ្ចឹងដែរបើសិនជាយើងទុកឲ្យអាជ្ញាធរដែនដីហ្នឹងគាត់ចេះតែមកសម្លុតកំហែងមកឆ្លៀនពៀនទៅលើសង្គមយើងបានថ្ងៃហ្នឹងថ្ងៃក្រោយក៏ធ្វើវិធីសាស្ត្រផ្សេងទៀតហើយរហូតដល់ថ្ងៃណាមួយខ្មែរក្រមយើងអត់ទ្រាំអត់បានខ្មែរក្រមយើងមានមនុស្សក៏ក៏ក៏មានសតិអារម្មណ៍មិនល្អដែរណាមិនមែនថា អារម្មណ៍ចេះតែល្អហើយរក្សានៅអាសេចក្តីស្ងៀមស្ងាត់រហូតដល់អញ្ចឹងនេះថ្ងៃណាមួយគាត់តមអត់បានគាត់ប្រអំពើហឹង្សានឹងដែរដល់អញ្ចឹងធ្វើឲ្យសង្គមខ្មែរនិងយួនមិនអាចចោះសម្រងគ្នាបានទេរហូតដល់អាច វាមានប៉ះទង្គិចគ្នាដល់ធំធេងជាងនឹងទៀតអញ្ចឹងអំពាវនាវដល់ការយល់ដឹងដូចបងសើងត្រាំងហ្នឹងក៏លើកឡើងអញ្ចឹងថាការប្រកាន់ពូកបាក់ប្រកាន់សាសជាតិប្រកាន់ មនុស្សជាតិជាដើមនេះមកអំពីមនុស្សនៅក្នុងសង្គមនឹងអត់បានការរៀនសូត្រនឹងដិតដល់នៅច្បាប់ទាំងឡាយហ្នឹងអញ្ចឹងខ្ញុំទទួលស្គាល់នៅចំណុចហ្នឹងថាកាលណាយើងរៀនសូត្រអំពីចំណុចនីមួយនីមួយដែលសង្គមមួយនៅក្នុងប្រទេសមួយដែលគេរីកចម្រើនទៅមុខបានគេតែងតែ រួមវិធីសាស្ត្រហ្នឹងកែតម្រូវតាំងពីក្រុមគ្រួសារតូចតូចមួយហ្នឹងមកអញ្ចឹងរហូតកាលណាគ្រួសារប្តីប្រពន្ធហ្នឹងរស់ដោយសុខដុមរមនាកូនហ្នឹងវាច្បាស់ជាយកលំនាំតាមហើយ ហើយអញ្ចឹងប្រទេសមួយដែលមានរដ្ឋាភិបាលនឹងដឹកនាំដោយសុចន្ទៈមាន ការយកចិត្តទុកដាក់ដល់ប្រជាប្រដ្ឋហ្នឹងច្បាស់ជាប្រទេសហ្នឹងរីកចម្រើនទៅតាមនឹងដែរអញ្ចឹងប្រទេសវៀតណាមបើសិនតែចង់ឲ្យប្រទេសជាតិខ្លួនឯងហ្នឹងរីកចម្រើនទៅបានគួរណាតែមើលខ្មែរក្រមក៏ដូចជាម៉ុងតៃញ៉ាឬសាសាជាតិចាមអីដេអីជាដើមហ្នឹងនៅក្នុងប្រទេសវៀតណាមហ្នឹងឲ្យវាស្មើភាពគ្នាទាំងអស់កុំឲ្យយកតែ ជនជាតិវៀតណាមហ្នឹង យកមកធ្វើជាការងារឈានមុខហើយអ្វីអ្វីក៏ដោះស្រាយបញ្ហាឲ្យតែជនជាតិយួនហ្នឹងតែម្នាក់ឯងធ្វើឲ្យជនជាតិដទៃដទៃទៅក្នុងក្នុងស្រុកហ្នឹងគេមិនពេញចិត្តទេគេមិនសប្បាយចិត្តទេកាលណាសង្គមគ្រួសារមួយរស់នៅជុំគ្នាដូចយើងលើកឡើងមកអញ្ចឹងប្រទេសអូស្ត្រាលីមានជាង200សញ្ជាតិខុសៗគ្នាមកពីទិសទីគ្រប់ទាំងអស់នៅលើពិភពលោកហេតុអីបានគេរកវិធីសាស្ត្រដោះស្រាយបញ្ហាហ្នឹងបានមកអំពីគេមានការបង្កើតនៅកម្មវិធីអប់រំអញ្ចឹងកម្មវិធីអប់រំយកសាសដតីដតីហ្នឹងយកទៅជួបជុំគ្នាថែមទាំងមេសាសនាជាដើមហ្នឹង នៅក្នុងប្រទេសគេហ្នឹងយកទៅជួបជុំគ្នាទៀតឲ្យមាន ការសម្ដែងសម្ណាមនុស្សយើងកណាជួបជុំគ្នាជារឿយរឿយមានការសម្ដែងសម្ណាគ្នា អាមនោសញ្ចេតនានឹងកើតឡើងទៅតាមហ្នឹងហើយអញ្ចឹងកណាមនោសញ្ចេតនាកើតឡើងកាត់បន្ថយនៅអាអាការសតិអារម្មណ៍มันมันมันល្អជាមួយគ្នាហ្នឹងវាកាត់បន្ថយនៅសក្តីគុំក្រុមគុំគួនហ្នឹងជាមួយគ្នាទៅវិញទៅមកធ្វើឲ្យកាត់បន្ថយនៅអាអំពើហឹង្សាហ្នឹងរហូតដល់มันអាចខាត់បងនៅ លុយថវិការត់នឹងតទៅទៀតទេចំណុចដែលដែលសំខាន់ហ្នឹងចង់ឲ្យការយកចិត្តទុកដាក់ពីរដ្ឋាភិបាលវៀតណាមហ្នឹងមកលើខ្មែរកម្ពុជាក្រមហ្នឹងឲ្យបានដិតដល់ទី1ទី2ទៀតខ្មែរកម្ពុជាក្រមហ្នឹងគឺជាសាសជាតិដើមដោយប្រទេសអូស្ត្រាលីជាដើមយើងមើលមើលប្រព័ន្ធអប់រំរបស់គេហ្នឹងវាមានការអប់រំហ្នឹងទួទៅឲ្យសាសជាតិជនជាតិដើមហ្នឹងមានភាពអស្ចារ្យកម្រិត2ដងលើ ពីជនជាតិដតីដតីអន្តរប្រវេសមកប្រទេសអូស្ត្រាលីហ្នឹងអញ្ចឹងធ្វើយ៉ាងណាឲ្យជនជាតិដើមហ្នឹងក៏ទៅរស់រៀនមានជីវិតអាចគុំថ្កើងបានអាស្រ័យការយកចិត្តទុកដាក់ហ្នឹងពីរដ្ឋាភិបាលវៀតណាមហ្នឹងផងដែរហើយបើសិនកណារដ្ឋាភិបាលវៀតណាមហ្នឹងបងងើយកន្តើយតែងតែទៅគៀបសង្កត់ដល់ដល់ដល់ដល់ដល់ក្រុមគ្រួសាររបស់គាត់ហើយហើយហើយរំលោភសិទ្ធិទៅលើពួកគាត់ទៅសួរថាថ្ងៃណាមួយគាត់សតិអារម្មណ៍គាត់នឹងប្រែប្រួលគាត់មិនដឹងអញ្ចឹងទៀតទេអញ្ចឹងមនុស្សជាតិយើងកណា មនុស្សធ្វើល្អចំពោះយើងយើងតែមានភក្តីភាពជាមួយហើយហើយតែមនុស្សដែលមកធ្វើការងារបន្ទុះស្រាយលើយើងរហូតយើងអត់មានភក្តីភាពទៅលើមនុស្សហ្នឹងទៀតទេអញ្ចឹងការងាររស់រៀនមានជីវិតនៅក្នុងប្រទេសមួយដែលមានភាពអស្ចារ្យជឿនលឿនទៅបានហើយកាត់បន្ថយនៅការអឺអឺរើសអើងកាត់បន្ថយនៅការប៉ះទង្គិចរវាងគ្នានឹងគ្នាសតិអារម្មណ៍ ឬក៏កម្លាំងបាយអីណាមួយនោះកើតឡើងនៅក្នុងប្រទេសលុះត្រាតែរដ្ឋាភិបាលនឹងមានការសិក្សាអំពីច្បាប់ អន្តរជាតិនោះឲ្យបានស៊ីជម្រៅបន្តិចហើយការរស់នៅក្នុងសង្គមនឹងត្រូវប្រែប្រួលទៅតាមកលតិសាសផងដែរមិនត្រូវឲ្យនៅឈួរត្រឹងនៅក្នុងអាចំណុចដែលរដ្ឋាភិបាលវៀតណាមតែងតែយកយកបាក់ជាធំមកដឹកនាំសង្គមទួទៅបច្ចុប្បន្នវាមិនអាចទៅរួចទៀតទេព្រោះបាក់វាវាដឹកនាំតែមកក្រុមមនុស្សតែប៉ុណ្ណោះហើយអញ្ចឹងមើលមកក្រុមមនុស្សនឹងជាធំ ឲ្យតម្លៃទៅតែមកក្រុមមនុស្សប៉ាក់ហ្នឹងទេហើយដល់ទីដល់ទីទៀតទោះបីអ្នកឯងមានសមត្ថភាពក្នុងការងារដឹកនាំប៉ាក់ប៉ុណ្ណាក៏ដោយក៏មិនឲ្យសិទ្ធទៅទៅទៅទៅទៅកែប្រែនៅអាប្រព័ន្ធដឹកនាំប៉ាក់ហ្នឹងដែរអញ្ចឹងកុំមុនីវាតែងតែយកប៉ាក់ជាធំមកដឹកនាំទៅតាមប្រព័ន្ធប៉ាក់ហ្នឹងឯងអញ្ចឹងឲ្យរដ្ឋាភិបាលវៀតណាមសូមឲ្យកែប្រែនៅចំណុចមួយចំនួនដែលអវិជ្ជមានហ្នឹងធ្វើឲ្យសង្គមហ្នឹងមិនអាចជឿនលឿនទៅមុខបានទេហើយខ្មែរក្រមនៅទីនេះពេលនេះនិយាយគោបំណងចង់ឲ្យសង្គមខ្មែរក្រមហ្នឹងបានជឿនលឿនពីព្រោះខ្មែរក្រម ជាសាសជាតិដើមរស់នៅក្នុងប្រទេសមួយដែលជឿនលឿនតាំងពីពីយូរយារណាមកហើយប៉ុន្តែដោយសារតែរដ្ឋតំណែងវៀតណាមនោះមកតែជាជីកចងកាត់មួយចំនួនទៅទៅមួយចំនួនរហូតដល់ពួកគាត់ថយអស់នៅធម្មពលទាំងឡាយដែលគាត់ធ្លាប់ជាជាមនុស្សដែលមានបញ្ញាញាណគ្រប់គ្រាន់ឥឡូវវាទៅជាបាក់ស្វាតអស់លីមកពីម៉េចអាហ្នឹងអាហ្នឹងមកពី domestic violence ហ្នឹងការគៀបសង្កត់ទៅលើផ្លូវចិត្តហ្នឹងរំលោភនៅក្នុងគ្រួសាររំលោភនៅក្នុងប្រទេសមួយដែលធ្វើឲ្យប្រជាប្រដ្ឋហ្នឹងបាក់ស្វាតអស់រលីងព្រោះតែវិធីសាស្ត្រ ធ្វើការងារបម្រើសង្គមគ្រួសារធ្វើការងារបម្រើជាតិឲ្យជឿនលឿនវារួមមិនឃើញមកពីមនុស្សយើងកណាអស់សតិអារម្មណ៍ទៅគិតតែពីរឿងភ័យខ្លាចកណាគិតពីភ័យខ្លាចគេថាខ្មោចវិញ្ញាណដែលចេះតែមករំបលួងគាត់ហ្នឹងមកមកធ្វើឲ្យគាត់ហ្នឹងអឺគ្មានការងាររីចម្រើនគិតគូរពីរឿងអនាគតហ្នឹងទៅយ៉ាងម៉េចបានទេហ្នឹងជាចំណុចមួយចំណុចមួយទៀតយើងឃើញនៅប្រទេសអូស្ត្រាលីហ្នឹងគេមានចំណុចខ្លាំងរបស់គេទៀតហ្នឹងគេទទួលស្គាល់ច្បាប់អន្តរជាតិហើយយកមកប្រើប្រាស់ក្នុងប្រទេសគេដូចឧទាហរណ៍ថា គេទទួលស្គាល់អាបូរីជនីជាជនជាតិដើមហើយសូម្បីតែលុយរបស់ប្រទេសអូស្ត្រាលីសម័យថ្មីនេះមិនញាតញោមបងប្អូនប្រហែលមានឃើញលុយប្រាក់ប្រាក់ដុល្លាររបស់អូស្ត្រាលីដាក់រូបរបស់អាបូរីជនីទាំងអស់គ្មានរូបប្រាក់លុយមួយណាដែលលុយជនជាតិស្បែកសទៀតទេ គឺគេកែប្រែទៅតាមច្បាប់នឹងតែម្ដងហើយគេឲ្យប្រព័ន្ធអឺប្រើប្រាស់នៅក្នុងប្រទេសគេនោះឲ្យសមស្របទៅតាមគោលនយោបាយរបស់អង្គការសហជីវជាតិតែម្ដងអញ្ចឹងសួរថាអាបូរីជនីជនជាតិដើមនោះគាត់មិនសប្បាយចិត្ត កាលណាធ្វើអំពើអីមួយធ្វើវិធីសាស្ត្រណាមួយឲ្យគាត់សុខចិត្តគាត់មានអារម្មណ៍ល្អហើយអញ្ចឹងការការកាត់បន្ថយចំនួនរវាងអាបូរីជនីនិងអូស្ត្រាលីវាកាត់បន្ថយច្រើននៅគ្នាសប្តាហ៍នេះអញ្ចឹងសួរថានៅ កម្ពុជាក្រមនឹងយួនមានធ្វើអីឲ្យខ្មែរក្រមនឹងបានសុខចិត្តមួយដែរណៅមានតែលឺសូរអំពើហឹង្សាមានតែលឺសូរអំពើប្លន់ដីទឹកមានតែលឺសូរអំពើចាប់ខ្មែរក្រមទៅទៅប្តឹងដល់ហើយដឹងតែចាញ់ អាហ្នឹងជាចំណុចអស់ទាំងហ្នឹងធ្វើឲ្យមានការគំនុំគុំគួនក្នុងចិត្តរបស់ខ្មែរក្រមក៏ដូចជាធ្វើឲ្យខ្មែរក្រមហ្នឹងមានការមិនសប្បាយចិត្តជាមួយរាជរដ្ឋាភិបាលហ្នឹងក៏ដូចជារហូតដល់ខ្មែរនឹងយួនរស់នៅក្នុងស្រុកជាមួយគ្នាមិនតោគ្នាទៀតមកអំពីហេតុផលទាំងអស់ហ្នឹងហើយជាហេតុផលមួយដែលយើងបានមើលរំលងរដ្ឋាភិបាលវៀតណាមហ្នឹងមើលរំលងចំណុចតូចតូចជាច្រើនចំណុចដែលអាជ្ញាធរដែនដីដែល ជួនពេលខ្លះអាជ្ញាធរដែនដីនឹងគាត់អត់យល់ច្បាប់ទាំងអស់ដោយបងសើងត្រាំងលើកឡើងមកអញ្ចឹងថាគ្មានការសិក្សាអីទាំងអស់ឲ្យមនុស្សមួយចំនួនសូម្បីតែការសិក្សាបន្តិចបន្តួចពីច្បាប់ក៏គ្មានដែរហើយទៅធ្វើការងារបំរើការនៅក្នុងអាជ្ញាធរដែនដីទាំងអស់ហ្នឹងមានតែវិធីសាស្ត្រមួយគត់គឺថារំលោភបំពានគម្រាមកំហែងប្រជាជន ខ្មែរក្រមនៅតំបន់របស់គាត់ដែលដែលគាត់បំរើហ្នឹងគឺធ្វើឲ្យប្រជាជនបាក់ស្វាតតែម្ដងហើយសួរថាតំបន់មួយដែលប្រជាជនបាក់ស្វាត តំបន់មួយដែលប្រជាជនភ័យខ្លាចតំបន់ហ្នឹងអស្ថិរភាពចនិចគឺតំបន់ហ្នឹងអត់បានអត់បានអត់បានសบายរីករាយអ៊ូអងគេទេព្រោះតំបន់ហ្នឹងឲ្យតែឃើញអាចារ្យធម៌មកគាត់បាត់ធ្វើហើយមានន័យថាការរាប់អានរវាងខ្លួនគ្នាគ្មានទៀតទេមានន័យថាគាត់ខ្លាចអាចារ្យធម៌ដែនដីរំរំលោភទៅលើសិទ្ធិអ្វីអ្វីគាត់មួយគាត់អត់ជឿទុកចិត្តទៀតទេហើយចុះបើសិនតែអាចារ្យធម៌ដែនដីហ្នឹងធ្វើឲ្យគាត់ពេញចិត្តសบายចិត្តអ្វីអ្វីមានការចូលរួមចំណែកក្នុងការ អបធម្មគ្រប់គ្រងនៅសេចក្តីប្រាថ្នារបស់ខ្មែរក្រមមួយចំនួនដែលខ្មែរក្រមចង់បាន ជាពិសេសខ្មែរក្រមចង់បានអឺសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហ្នឹងឲ្យវាคล้ายទៅជារឿងពិតកើតឡើង នៅកម្ពុជាក្រមអាហ្នឹងជាការដំណោះស្រាយមួយរវាងការរស់នៅ គ្នានឹងគ្នាបើសិនមិនចង់ឲ្យខ្មែរក្រមបែកអារម្មណ៍ចេញពីយួនទេលុះត្រាតែយួននឹងត្រូវធ្វើអ្វីមួយឲ្យសមស្របទៅតាមគោលនយោបាយរបស់អង្គការសហប្រជាជាតិដែលគេចែងចេញមក អានោះជាការងារកាត់បន្ថយនៅ domestic violence ហ្នឹងឯងទី1ទី2ទៀតសង្គមគ្រួសារតំបន់ហ្នឹងកាលណារីកចម្រើនវាអាចចេះអតិពលសាយភាយទៅទីតាំងដតីដតីទៀតធ្វើឲ្យសង្គមប្រទេសវៀតណាមនោះអាចជឿនលឿនទៅតាមនឹងដែររហូតដល់រវាងគ្នានឹងគ្នាហ្នឹងអាចរស់នៅបានពួកអាស្រ័យមកពីការសិក្សាហ្នឹងឯងការរៀនសូត្រអំពីច្បាប់ហ្នឹងយើងមិនត្រូវតែរៀនសូត្រចំពោះតែអ្នកបម្រើការងារក្នុងរដ្ឋទេ ទៅឲ្យប្រជាជនយួនហ្នឹងហើយប្រជាជនខ្មែរក្រោមហ្នឹងមានការរៀនសូត្រអំពីច្បាប់ទាំងអស់ហ្នឹងដូចដូចគ្នាដែរកុំឲ្យគៀបសង្កត់ឲ្យឡើយទៅទៅទេហោដូចច្បាប់ អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមខ្មែរក្រោមត្រឹមបានដោយសារយើងយើងផ្សាយហ្នឹងទេបានគាត់បានយល់ហើយចោះសាសជាតិយួនជួនពេលខ្លះអត់យល់ណាកុំច្រឡំយួន មួយចំនួនទៅសួរកាត់ទៅលឹកចឹងវៀងនៅណាគាត់អត់មានយល់ទេអាហ្នឹងគាត់មិនមិនដែលបាន ទៅសិក្សាគាត់មិនខ្វល់គាត់គាត់ដឹងតែពីកោរស៊ីធម្មតាមកពី ក៏អត់មានណាទៅគៀសង្កត់អញ្ចឹងប្រជាជនយួនមួយចំនួនក៏អត់យល់ច្បាប់នឹងដែរមកអំពីគាត់អត់តន់ទៅបានគេគៀសង្កត់ឥឡូវឧទាហរណ៍ថ្ងៃណាមួយខ្មែរក្រមយល់ដឹងថាអ្នកឯងមកប្លន់ទឹកដីឡើយខ្ញុំទៅតាមទៀតទឹកដីពីអ្នកឯងវិញឥឡូវអ្នកឯងទៅគិតបាច់អ្នកឯងទៅរួចច្បាប់អង្គអីមួយមកមកទប់ទល់ហើយអញ្ចឹងការងារបង្រៀនច្បាប់ឲ្យប្រជាជនហ្នឹងគឺថាมันឲ្យគិតតែពីរឿងប្រជាជនវៀតណាមទេប្រជាជនខ្មែរនៅទីនោះមានច្រើនណាស់ដែលគាត់មិនតន់បានដឹងច្បាប់ហ្នឹងគួរណាតែរដ្ឋាភិបាលវៀតណាមហ្នឹង ស្វែងយល់ពីច្បាប់បន្តិចឲ្យច្បាប់តូចតូចហ្នឹងរហូតដល់ច្បាប់ធំហ្នឹងគឺផ្សព្វផ្សាយគោលនយោបាយច្បាប់ហ្នឹងទាំងអស់ទៅលើច្បាប់អង្គការសហជីវជាតិដែលគេតែងតែបញ្ចេញសារហ្នឹងមកហើយបញ្ជូនឲ្យប្រទេសគ្រប់លើពិភពលោកទាំងអស់ជាពិសេសប្រទេសវៀតណាមហ្នឹងឲ្យបង្រៀនសាសជាតិដតីហ្នឹងនៅក្នុងប្រទេសវៀតណាមហ្នឹងឲ្យយល់ដឹងអំពីច្បាប់ហ្នឹងអស់កាត់បន្ថយណាដូច domestic violence ហ្នឹងហ្នឹងកណាអរគុណអរគុណតាំងគុណចាស់យើងអានសំណួរ កែឡូមានញាតិញោមចង់សួរអីយើងអឺសូមមើលពីលើមកសូមប្រិមិត្តទាំងអស់មេត្តាអឺសួរជាសំណួរមកដើម្បីឲ្យវាគ្មិនយើងទុកពេលវេលាប្រហែលជាកន្លះយើងបាន1ម៉ោងឯងហើយយើងអាចឈានទៅដល់1ម៉ោងកន្លះបាត់ហើយ1ម៉ោងបាត់ហើយឥឡូវយើងអាចឆ្លើយសំណួរតិចតួចវាអាចលើសដល់1ម៉ោងកន្លះយើងអាចចប់ហើយអឺម៉ោងម៉ែទៀតម៉ោង9ណាឥឡវយើងមើលព័ត៌មាន ពីលើមក អឺខាងលើហ្នឹងគាត់ចាំមិនឃើញទេពេលឲ្យពួកគាត់នេះតិចហ្នឹងថែមតិចដែរថាក៏សួរចុះយើងវាចិត្តដល់ទិវាសិទ្ធិមនុស្សហើយណាទេទី10ណាទោះបីថ្ងៃទី10ហ្នឹងខ្ញុំកណាមានធុរកិច្ចត្រូវទៅរដ្ឋអាដាលេដហ្នឹងក៏ដោយប្រហែលជាឆ្លៀតចូលចូលវេទិកាអង្គ ដែលព្រះអង្គធ្វើឲ្យជាបាននៅ ក្នុងទីខួបថ្ងៃទី10ហ្នឹងគាត់ណាណាខួបថ្ងៃទី10ហ្នឹងទិវាសិទ្ធិមនុស្សអន្តរជាតិណាទី10ធ្នូណាវាទៅខួបទី48 74ឆ្នាំអញ្ចឹងណាណាឥឡូវ2022វា74ឆ្នាំណាណាទេណាចូល74ឆ្នាំ ហើយសិទ្ធិនោះ វាជាសិទ្ធិដែលមូលដ្ឋានទូទៅសម្រាប់ប្រជាសាស្ត្រទាំងអស់ក្នុងនោះមាន ខ្មែរក្រមយើងដែរណាស់ទេខ្មែរក្រមយើង មានសិទ្ធិមនុស្សអន្តរជាតិ30មេត្រានឹងផងហើយសិទ្ធិជនជាតិដើម46មេត្រាទៀតអញ្ចឹងយើងរួមមានសេចក្តីប្រកាសចំនួន 76មាត្រាការពារខ្មែរក្រមមិនដាច់ដោយឡែកតែ46នោះទេទេណាចាទេថែម30នោះទៀតអញ្ចឹងបូក30នឹងចូលយើងមានណែច្បាប់ថាជាច្បាប់ក៏បានដែរអាចការពារយើងបានច្រើនព្រោះនេះគឺជាសេចក្តីប្រកាសរបស់អង្គការសហជីវជាតិអញ្ចឹងណាអញ្ចឹងនៅសល់តែ2សប្តាហ៍ទៀតទេអឺ យើងនិយាយហើយនិយាយទៀតគឺថាយើងគួរកប់3បញ្ចូលខ្លួនយើងឲ្យស្ថិតនៅក្នុងចង្កោមនៃប្រជាសាស្ត្រដែលត្រូវបាន ការពារដោយសេចក្តីប្រកាសហ្នឹងបាទហើយយើងដើរឈរនៅលើប្រកាសហ្នឹងជាសិទ្ធឯកជនយើង ផងក្នុងនាមជាមនុស្សជាតិទូទៅ នៅលើសកលលោកនឹងផង ក្នុងនាមជា ប្រជាសាស្ត្រ តិជនជាតិដើមតអំបោពីដូនតានឹងផងសូមរំលឹកតែប៉ុណ្្នឹងឯងនៅសល់តែ2សប្តាហ៍ទៀតទេដល់ហើយថ្ងៃទី10ខែធ្នូគឺខែ12ហ្នឹងឆ្នាំ2022ខាងមុខហ្នឹងណា ចូលដល់ខែ12ហ្នឹងបាទឥឡូវថ្ងៃទី26ហើយណាដល់ដល់សមហើយដាច់ខែអឺឥឡូវហ្នឹងឯងពីលើមកហ្នឹងអត់មានហ្នឹងគាត់ថាពួកគាត់ចូលចូលរួមមើលនៅក្នុងកម្មវិធីហើយកម្មយោបល់របស់បងប្រុសមួយម៉ាញ់ដែលខ្ញុំនិយាយគាត់ថាការប្រកាន់ពួកប៉ះក្រុមគ្រួសារបញ្ហាអីហ្នឹងមកពីគាត់អត់យល់ច្បាប់ ហ្នឹងហើយការរៀនសូត្រច្បាប់ការរៀនសូត្រពីបដិបត្តិសង្គមការរៀនសូត្រពីមនុស្សម្នាក់ទៅមនុស្សម្នាក់ហ្នឹងការរៀនសូត្រពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាដើមនោះសិតតែការរៀនសូត្រទាំងអស់ក៏មិនមែនថាយើងទាល់តែចូលសាលាមិនយើងរៀនសូត្រទេការរៀនសូត្រនឹងវាចេញមកពីប្រព័ន្ធជាច្រើនយ៉ាងនៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះយើងអាចស្វែងយល់អំពីច្បាប់ទាំងឡាយហ្នឹងនៅលើសកលលោកហ្នឹងគេដាក់នៅក្នុង Google ក៏មាន គេដាក់នៅក្នុងតាម page ដូចជា page ព្រះអង្គ page របស់ VOKK ខ្មែរក្រមហ្នឹងក៏មានហើយ page របស់អង្គការសហជីវជាតិហ្នឹងក៏មានដែរមានមានន័យថាបើយើងបើយើងចំណាយពេលបន្តិចយើងអាចចូលទៅនឹងគឺយើងយកព័ត៌មាននឹងជីកមករៀនសូត្រទៅតាមនឹងបានបើសិនជាយើងមិនមានអញ្ចឹងទេយើងវាយចូលក្នុង Google នឹងគឺថាវាអាចជីកមកច្បាប់ទាំងអស់ហ្នឹងឲ្យយើងយល់ដឹងបានអំពីច្បាប់មួយចំនួនដែលយើងមិនធ្លាប់បានដឹងដូចជា domestic violence ហ្នឹងគឺថាអឺអឺ ហឹង្សានៅក្នុងសង្គមគ្រួសារពីមុនមកនៅយើងកម្ពុជាក្រមយើងអត់មានអ្នកណាមួយបញ្យល់យើងអំពីអំពើហឹង្សានៅក្នុងគ្រួសារគេនេះហើយគ្រួសារនីមួយនីមួយតែងតែអឺបន្ទុះសារាយគ្នាទៅប្តីក៏បែកពីប្រពន្ធទៅហើយចោលកូនរត់រេអញ្ចឹងទៅអឺយើងចាត់ទុកថាសក្តីកើតឡើងអំពីរឿងទាំងអស់ហ្នឹងជារឿងធម្មតា វាអាចមានប្តី មានប្រពន្ធមានការឆ្លោះប្រកែកគ្នាអញ្ចឹងយើងវាគិតទៅជាសាមញ្ញសាមញ្ញណាប៉ុន្តែយើងមិនបានស៊ីជំរៅទៅលើ គ្រួសារមួយមួយតូចតូចហ្នឹងវាវាចំណូលមកពីគ្រួសារមួយតូចតូចហ្នឹងរបស់រដ្ឋាភិបាលហ្នឹងហើយកាលណាយើងមើលរដ្ឋាភិបាលគេគេមើលតាំងពីចំណុចតូចតូចទាំងឡើងយើងធ្វើអីក៏ដោយដូចយើងសង់ផ្ទះសង់សម្បែងអញ្ចឹងណាបើសិនជាយើងមិនសង់ពីចំណុចតូចតូចទាំងទៅមិនទេមិនស៊ីចម្រូវពីអា step ដំបូងហ្នឹងទៅទេអាចចំណុចដំបូងទៅទេយើងអាចទៅលើហ្នឹងវាក្លាប់ចាក់ទាំងអស់អញ្ចឹងទៅប្រទេសមួយដែលគេអាចរីកចម្រើនធំធេងឬឲ្យធ្វើឲ្យសេដ្ឋកិច្ចគេជឿនលឿនទៅមុខបានគឺអាស្រ័យ រដ្ឋាភិបាលគេនឹងមានផ្នែកងារគេតាមដានមានមានគោលនយោបាយរបស់ច្បាប់រដ្ឋហ្នឹងគឺរឹងមាំគឺរហូតมันចន្លោះនៅចំណុចតូចណាមួយដល់សោះអញ្ចឹងទេចំណុចទាំងអស់ហ្នឹងហើយដែលធ្វើប្រទេសគេជឿនលឿនប្រទេសអូស្ត្រាលីហ្នឹងកសាងប្រទេសអត់លើសពី250ឆ្នាំទេយើងយើងយើងមើលយើងមើលទំហំនៃការសេដ្ឋកិច្ចគេរីចម្រើនប៉ុណ្ណាមកពីគេអត់មានចំណាយធនធានរបស់គេដែល ដែលបានមកចំនួនពីពីប្រជាជនគេហើយ គឺគេមិនមិនមិនត្រឹមតែគេគេជួយទំនុកបំរុងប្រជាជនក្នុងស្រុកបានហើយគេយកលុយថវិកានេះជួយដល់ប្រទេសក្រៃក្រដតីដតីទៀតនៅក្រៅស្រុកផងនៅប្រទេសយើងផងឃើញថាគេរីកចម្រើនប៉ុណ្ណាអញ្ចឹងប្រទេសមួយដែល មានការរីកចម្រើនសេដ្ឋកិច្ចហ្នឹងមកពីសក្តីជ្រះថ្លា ក្នុងការងារបំពេញកតាបកិច្ចជួយប្រជាជនហ្នឹងគឺថាពេញមកទំហឹងហ្មងគឺគេមិនមើលរំលងនៅចំណុចតាមមួយរបស់ប្រជាជន នៅ ក្នុងប្រទេសគេទេណាស់អរគុណតាំងឥឡូវយើងបែរមកសួរសំណួរឃើញមិញសុតសាតហ៎សុតសាតគាត់ថាតើផ្ដល់ណាបាទតើខ្មែរក្រមបានកាលណាបានមាន កាលណាបានសិទ្ធពេញលិញសុតសាតហ៎ មើលមើលមើលមកអាននេះតិចព្រោះចាតើគាត់សួរថា ពេលណាតើមានសិទ្ធិពេញលេញយើងកំពុងតែទៀមទាដល់កាលណាបានណាណាអានឹងមែនតើគាត់ថាអីតើពេលណាទឹកដី ខ្មែរក្រមអាចយកពយួនបានចាពយួនបានទេអឺយើងមិននិយាយពីរឿងទឹកដីទេចឹងណាគុនណាព្រោះឥឡូវមួយទៀតក៏គាត់ចាគាត់ថាចុះស្អាតណាតើពេលណា ខ្មែរក្រមយើងអឺ មានសិទ្ធិពេញលេញព្រះអង្គហ្នឹងនឹងទឹកដីដែរណាហើយទី1អើមុននោះគាត់ថាសួរពីទឹកដីឥឡូវយើងអត់និយាយពីទឹកដីរឿងសិទ្ធិពេញលេញសិទ្ធិពេញលេញមែនតែនសិទ្ធិសេរីភាពអឺយើងត្រូវបានសេចក្តីប្រកាសមាត្រា ដែលមានចែងនៅក្នុងសេចក្តីប្រកាសការពារហើយការប្រើប្រាស់សិទ្ធិវានៅលើយើងនេះនៅលើប្រជា ប្រដ្ឋខ្មែរក្រមនឹងដោយផ្ទាល់ បានខ្ញុំអរគុណណាដៃគុណក៏ដោយ លោកលីសេងតឹងក៏ដោយខ្ញុំប្រគុណណាក៏ដោយទាំងមន្ត្រីសហព័ន្ធរបស់យើង មានទីតាំងនៅសហរដ្ឋអាមេរិកនឹងក៏ដោយហើយនៅលើពិភពលោកដទៃទៀតប្រជាប្រដ្ឋយើងតែងតែ រំលឹកជូនទៅដល់ប្រជាសាសយើង នៅឯមាតុភូមិនោះជាពិសេសខាងប្រសង់ហ្នឹងឲ្យជួយអន្តរាគមន៍ ទៅដល់ប្រជាពលរដ្ឋរបស់យើងដែលគាត់មាន ការទុនខ្សោយផ្នែកខាង ការស្រាវជ្រាវការយល់ដឹង នៅលើច្បាប់អន្តរជាតិជាការពិតយើងប្រសង់គឺថា ទទួល បាន ការឧបត្ថម្ភច្រើន ពីប្រជាពលរដ្ឋបានយើងរស់នៅបានណាជាពុទ្ធបរិស័ទហើយតើតួនាទីប្រសង់នឹងធ្វើអីស្រាវជ្រាវក្រៅអំពីពុទ្ធវចនៈ គឺមាន បញ្ហា ដែលពាក់ព័ន្ធទៅដល់សង្គមរបស់យើងហ្នឹងឲ្យជួយប្រដៅគ្នាជួយណែនាំគ្នាណាលោកកើតសាសនាភ្លាមលោកឲ្យកូនចៅជាសាវករបស់ព្រះអង្គហ្នឹងទៅដើរជួយបញ្យលជាពុទ្ធបរិស័ទដើម្បីឲ្យគេមានសេចក្តីសុខគុណបើសិនណាប្រជាសាសរបស់យើង រងការធ្វើបាប អំពីអាជ្ញាធររហូតតើគាត់មានសេចក្តីសុខពីណាអញ្ចឹងណា ព្រោះហេតុនោះលោកណែនាំឲ្យយើងនឹងបដៅប្រជាពុទ្ធបរិស័ទរបស់យើងអ្នកដែលឧបត្ថម្ភយើងនេះឲ្យយើងបានរស់នេះជាប្រសង់នេះមានកម្លាំងពលឲ្យពួកគាត់នឹងបានសុខណាអញ្ចឹងហើយបើគាត់ភ័យខ្លាចជាមួយអាជ្ញាធរដដែលគួរប្រាប់គាត់ថាអំពីវិធីដែលមិនត្រូវភ័យខ្លាចជាមួយគេនោះអញ្ចឹងហើយមានមេត្រាណាខ្លះដែលអាចជួយគាត់ផ្នែកពាក់ព័ន្ធជាមួយនឹងអាណាចក្រ ណាជាមួយនឹងពុទ្ធចក្រយើងមាន វិធីអញ្ចេះដើម្បីទប់ទល់ជាមួយអាណាចក្រក៏យើងត្រូវមានវិធីម៉េចដែលដែលអាណាចក្រពីសម័យព្រះសម្មាសម្ពុទ្ធវាអត់មានការការពារអំពី សង្គមប្រជាជាតិទេ សង្គមប្រទេសនានានៅលើពិភពលោកឥឡូវយើងចូលទាំង សង្គមសាសនាពុទ្ធរបស់យើងក៏ចូលជាមួយនឹងមនុស្សលើពិភពលោក យើងធ្វើការតំណតំណងបាន លោកឲ្យប្រើបញ្ញារបស់យើង ទៅជួយមនុស្សអស់ហ្នឹងលោកប្រាប់អញ្ចឹងណាប៉ុន្តែទៅចង់យកទ្រឹស្ដីប្រពុតថាឥឡូវនិយាយពីរឿងអរិយសច្ចទាំង4តទេទៅតាមព្រៃពី10ពីសម័យមុនដែលតាក់ទងគ្នាម្បានហ្នឹងឬមួយយ៉ាងម៉េចទៅតែប្រើវិធីបច្ចេកទេសបច្ចេកវិទ្យាទំនើបដើម្បីជួយបញ្យលគ្នា ឲ្យអ្នកដែលឧបត្ថម្ភបាយទឹកបច្ច័យ4ឲ្យយើងនោះឲ្យគាត់បានសុខផងណាទៀតនោះជាទ្រឹស្ដីបដៅរបស់ព្រះសម្មាសម្ពុទ្ធិតាវាណាស់តែតែយើងនេះដែលកាន់ពុទ្ធសាសនា សម័យបច្ចុប្បន្នហ្នឹងវាមិនយល់អ្នកដែលដែលដើរតាមព្រះសម្មាសម្ពុទ្ធពាក់ស្បង់ជប៉ុនហ្នឹងអត់យល់ណាចង់និយាយចឹងបានធ្វើអ្វីក៏ដោយព្រះអង្គគឺថាលោកណែនាំឲ្យប្រើបញ្ញា តើសម័យទំនើបនេះទៅប្រើបញ្ញាដោយវិធីណាត្រូវជ្រាវរៀនសង្គមមកកិច្ចនៃវិធីដែលយើងរស់នៅពីសម័យពុទ្ធកាលផ្សេងដំណាក់កាល1000ឆ្នាំក្រោយផ្សេងឥឡូវ2566ឆ្នាំដំណើរការនៃពិភពលោកផ្សេងយើងត្រូវអភិវឌ្ឍទៅតាមនោះតើយើងមានកុំព្យូទ័រយើងមាន ទូរស័ព្ទទំនើបយកមកធ្វើអ្វី យកមកសិក្សានៅវិស័យច្បាប់ទាំងអស់នោះដើម្បី ជួយ ប្រជា ពុទ្ធបរិស័ទជាពុទ្ធសាសនិកនឹងហើយឲ្យគាត់មានស្មារតីរឹងមាំចា៎នឹងឆ្លើយតបជាមួយលោកសាទអញ្ចឹងប៉ុន្តែជាការសោកសៅដោយ ប្រជាសាសយើងត្រូវបានគេធ្វើបាបត្រូវបានគេសម្លាប់ ត្រូវបានគេបំផ្លាញនៅបញ្ញា របស់ប្រជាប្រដ្ឋយើងជាតំណាក់ជាតំណាក់យើងត្រូវបានគេ គេប្រើកលល្បិចចាប់យើង ដាក់ពន្ធនាគារបំបត្តិនៅសតិអារម្មណ៍ដោយលីថន្តលោកលីថន្តគាត់លើកមិញអញ្ចឹងគឺថាវាបំបាក់ជាបន្តបន្តហើយអ្នកដែលស្មារតីរឹងមាំគុណភាកច្រើនភាកខ្លួនចេញមកខាងក្រៅមែនទេហ្នឹងហើយវានៅសល់តែអ្នកដែលចោះញោមគេនឹងឯងជាច្រើនណាហ្នឹងហើយក្រាញនានាមួយចំនួនក៏ត្រូវជាប់ពន្ធនាគារអ្នកដែលក្រាញណា ហើយបើពំនោះទេគាត់คล้ายទៅជាអ្នកចាស់ជរាអស់ហើយដូច្នេះដែលរំពឹងបច្ចុប្បន្នហ្នឹងយើងធ្វើការផ្សព្វផ្សាយបញ្ហាហ្នឹងខ្ញុំកណាឃើញ លោកម្នាក់លោកងួនហើយក៏លោកអីលោកងិនសុនិតគាត់ស្នើសុំឲ្យមានវគ្គបណ្ដោះបណ្ដាលនៅ បញ្ហាសិទ្ធិសេរីភាពយើងទទួលសុំទទួល បញ្ហាហ្នឹងយើង ធ្វើការពិនិត្យវិច័យប៉ុន្តែ channel របស់ដៃគុណ មានធ្វើការបណ្ដោះបណ្ដាលនឹងហោហែប៉ុន្តែធ្វើជាលក្ខណៈឯកជនមិនមែនជាលក្ខណៈទូទៅទេប៉ុន្តែ UNPO គេបានធ្វើការបណ្ដោះបណ្ដាលជាទូទៅហើយ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរក្រមយើងបានចូលរួមឲ្យក្រមការចាត់ចែងរបស់សហព័ន្ធខ្មែរកម្ពុជាក្រម មានលោកប្រធានប្រាក់សរិវុឌ្ឍលោកម៉ៅមនីរបស់យើងឯហ្នឹងជាដើមចូលចូលរួមចូលរួមធ្វើការបញ្យលបង្ហាញយុវជនរបស់យើង ហើយយើងសង្ឃឹមថាតទៅទៀតអឺមិនត្រឹមតែរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលគេចោះទៅជឺឆ្អាលជាមួយយុវជនយើងនោះទេយើងសង្ឃឹមថាមានប្រទេសជាច្រើនទៀតដែលយើងបានផ្ដាល់តំណែងទៅឲ្យគេពីការធ្វើបាបមកលើប្រជាសាស្ត្រខ្មែរក្រមដោយរដ្ឋអំណាចវៀតណាមហ្នឹងហើយយើងក៏សង្ឃឹមដែរថារដ្ឋអំណាចវៀតណាមនឹងផ្លាស់ប្ដូរអេរិយាប័ត្រ ហើយពិនិត្យពិចារណាកុំកុំលៀបពណ៌មកឲ្យប្រជាពលរដ្ឋហើយនឹងប្រសង់នៅខាងក្រៅដែលតស៊ូដើម្បីសិទ្ធិសេរីភាពនេះ ថាយើង គឺជាក្រុមបះបោជាក្រុមបាត់យើងទៀមទាតែសិទ្ធិសេរីភាពតស៊ូត្រឡប់មកវិញ ដើម្បីដណ្ដើមយកនៅអ្វីដែលឯងមិនបកលមកឲ្យយើងតែប៉ុណ្ណឹងទេសិទ្ធិសេរីភាពឲ្យយើងនឹងឯង សិទ្ធិសេរីភាពជាប្រជាសាស្ត្រជនជាតិដើមផ្ដាល់មកឲ្យខ្មែរក្រមទទួលស្គាល់ខ្មែរក្រមជាជនជាតិដើមនឹងរឿងរាវអាចនឹងកាត់បន្ថយនៅការប្រកាន់គ្នាទៅវិញទៅមកបាន ហើយយើងរស់នៅជាមួយគ្នាយើងបង្កលក្ខណៈចរចាជជែកគ្នាតទៅទៀតអំពីបញ្ហាដែលត្រូវផ្ដាល់មកឲ្យខ្មែរក្រមនៅផលប្រយោជន៍ដែល រដ្ឋវៀតណាមនឹងទទួលបានពីទឹកដីរបស់ដូនតាខ្មែរក្រោមនេះណាអានឹងមានការជជែកគ្នាហើយរបៀបរស់នៅ មានភាពប្រសើរជាងជាងបច្ចុប្បន្ននឹងច្រើនឲ្យមានភាពចាស់ហើយកុំលូកលាន់ចូលមកក្នុងវត្តខ្មែរក្រោមទៀតយើងយើងចង់បានតែប៉ុណ្ណឹងហើយបើមិនអញ្ចឹងទេការតវ៉ានឹងអត់ចប់ទេការតវ៉ានឹងអត់ចប់ព្រោះធ្វើឲ្យរាំងស្ទះទៅដល់ការរីកចម្រើន ការអភិវឌ្ឍរបស់ប្រទេសវៀតណាមហ្នឹងវាវា វាមិនត្រឹមតែទឹកដីយើងដែលដែលតស៊ូជាមួយគ្នានឹងទេវាវាប៉ះពាល់ទៅដល់រដ្ឋាភិបាលវៀតណាមទាំងមូលដែលឯងណយណយណយជើងណាដណ្ដើមយកដែនដីកណ្ដាលតែប្រទេសចម្ប៉ាហ្នឹងរឿងរឿងបនឯងយើងមិនតវ៉ាដល់ប៉ុន្តែរឿងមកបំភ្លេចបំផ្លាញពូជសាសខ្មែរក្រមហ្នឹងគឺយើងអត់សុខចិត្តចឹងណាហើយសម័យនេះបំបត្តិអត់បានទេធ្វើមិនក៏អត់បានដែរខ្មែរក្រមបច្ចុប្បន្នហ្នឹងណា វៀតណាមបំផ្លាញអាចបានទេព្រោះនោះហើយស្នើសុំឲ្យយុវជនខ្មែរក្រមឲ្យយល់ចំណុចហ្នឹងឲ្យយល់ទាំងអស់គ្នាប្រជាប្រដ្ឋយើងទាំងអស់គ្នាហ្នឹងឲ្យយល់ចំណុចហ្នឹងកុំផិតភ័យជាមួយ នឹងការស៊ើបអង្កេតព្រោះខ្ញុំកណាតដឹងហើយឥឡូវហ្នឹងគេចាត់ក្រុមស៊ើបអង្កេតភ្នាក់ងារគេមានអ្នកលក់ឆ្នោតណាមានអ្នកសំទៀនមានអ្នកបន្លំខ្លួនជិះឡើង បាសហ្នឹងលើលើលើរថយន្តទេសចរអីហ្នឹងសើបអង្កិតហ្នឹងឲ្យតែមានក្រុមខ្មែរហើយជាពិសេសគឺវត្តអារាមហ្នឹងស្មៀតពេកឥឡូវកណាសើបអង្កិតទៀតអញ្ញាធរឃុំអញ្ញាធរឃុំមួយចំនួនបានដាក់ទីតាំងអ្នកខ្លះទៅខ្ចីវត្តធ្វើកន្លែងធ្វើការិយាល័យរបស់ហ្នឹងហ្នឹងហ្នឹងសន្សំសន្សំយកវត្តលោកយួនអត់ដែលមានសាលារៀននៅក្នុងហ្នឹងឯងអត់ដែលមានសាលារៀនទេ តែទៅសុំវត្ត លោកខ្មែរសុំដីរបស់របស់ប្រសង់ខ្មែរហ្នឹងធ្វើសាលារៀនជានិច្ចធ្វើសាលារៀនយូរយូរដាក់សាលារៀនហ្នឹងចូលជាសាលារៀនរបស់រដ្ឋអញ្ចឹងយកសាលារៀនផងយកដីនឹងបដ ாய் ទោះបីនៅក្នុងវត្តហ្នឹងក៏ដោយហើយវត្តលោកយួន ដែលមានសាលារៀននៅក្នុងនោះអត់មានទេអត់ទេអត់ទេប៉ុន្តែវត្ត លោកខ្មែរហ្នឹងសុំចនិចអញ្ចឹងហើយខ្មែរយើងគិតតាំងពីដើមមកបើទោះបីគេមិនសង់ឲ្យក៏លោកចៅអធិការនឹងសង់សាលារៀន ចង់ឲ្យកូនចៅខ្មែរនឹងបានរៀនតែឥឡូវគេបញ្ចូលឡាសាលារៀនហ្នឹងទៅជាសាលារៀនរបស់រដ្ឋបណ្ដោយទៅសាលារៀនរបស់រដ្ឋដីនឹងដីរបស់វត្តហ្នឹងវាចឹងចឹងហ្នឹងគាត់ហើយដីនឹងដីរបស់ប្រជាសាសហ្នឹងដីរបស់ប្រជាសាសជនជាតិដើមប៉ុន្តែរឿងអស់ហ្នឹងយើងមិនគិតទេថាផល ប្រយោជន៍ហ្នឹងវាស្ថិតនៅក្នុងកូនចៅរបស់យើងដដែលគ្រាន់តែកុំចូលអុកឡុកមកក្នុងការចាត់ចែងភពវាសនា លោកសង្ឃខ្មែរ ហើយនឹងរបៀបរបបប្រពៃណីខ្មែរតទៅទៀតអានឹងវាកាន់តែធ្ងន់ថ្ងៃមួយនឹងមានការ ងើបតវ៉ាប្រឆាំងគ្នាហើយប្រឆាំងគ្នារឿងធំហ្នឹងណាអានឹងវាទៅជាប្រជាសាសមួយប្រកាន់ហើយមើលបំណាំ គ្នាទៅវិញទៅមករហូត ការវិវត្តប្រទេសនឹងនឹងថយចុះត្រឡប់មកវិញវាមិនជឿនលឿនវាអត់រីកចម្រើន វាអត់មានពេលផលិតផលវាអត់មានពេលបកកបកើនផលវាមានពេលតែឆ្លោះគ្នាអញ្ចឹង ដែលដែលគេខ្លាចណាពជាសាសនៅក្នុងប្រទេសតែមួយហើយឆ្លោះគ្នានឹងគេខ្លាចណាមកពីបងខាតពេលវេលា បង្កប្រកានផលហើយហើយបងខាតពេលវេលាបង្កប្រកានផលរបស់ប្រជាពលរដ្ឋវាបងខាតសេដ្ឋកិច្ចប្រទេសណាប្រទេសនឹងឯងហ្នឹងហើយវាអញ្ចឹងទេតាណាទេគណាដែលដែលផលប្រយោជន៍យើងហើយសុំដោះស្រាយជូនគាត់ប៉ុណ្ណឹងចាអូខេនៅមានច្រើនទៀតប៉ុន្តែមើលលោកអាឡុចថា អាលិចនឹងគាត់ថាពេលណាខ្មែរប្តឹងទៀមទាតវ៉ាអង្គការសហវិជ្ជាជាតិយើងនឹងបាន ទឹកដីកម្ពុជាក្រមត្រឡប់មកវិញនៅក៏ច្រឡំដដែលទេណាដល់ទឹកដីទឹកដីទៀតណាអឺលោកសិទ្ធសាស្ត្របានឆ្លើយហើយហើយបន្តទៅទៀតអឺលោកសុតសាថាយើងមើល ប្រទេសអ៊ីស្រាអែលបាត់បត់បាត់បង់អឺ អឺ1000ឆ្នាំហើយ នៅតែអ៊ីស្រាអែលទាមទារយកមកវិញបាន ទឹកដីកម្ពុជាក្រមនំទឹកទឹមបាត់70ឆ្នាំជាងទេ អាចទៀមទាមកវិញបានដែលទេមកបាន បានសំខាន់ផ្ដឹងជាយោបល់របស់គាត់បញ្ហាការទៀមទាទឹកដី យើងមិននិយាយដល់ទេជាទូទៅគឺ មែនទែនជំរាបគាត់អញ្ចេះរឿងអ៊ីស្រាអែលវាជារឿងមួយដែលវាមានផលប្រយោជន៍សម្រាប់មហាអំណាចហើយវាជារឿងមួយ ជានយោបាយធំរបស់ពិភពលោកហ្នឹងប្រជាជនជាតិអ៊ីស្រាអែលភាគច្រើន ជាអ្នករស់ស៊ីធំធំអញ្ចឹងណាអឺរឿងនោះវែងឆ្ងាយណាប៉ុន្តែរឿងទឹកដីរឿងប្រទេសអីហ្នឹងផ្សេងយើងនិយាយតែពីរឿងសັດ បច្ចុប្បន្នហ្នឹងគាត់យើងយើងនិយាយតែពីរឿងសិទ្ធិសុទ្ធសាធសិទ្ធិសេរីភាពវាពាក់ព័ន្ធជាមួយនឹងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃជីវភាពរស់នៅប្រចាំថ្ងៃយើងហៅថាជាវប្បធម៌នៃការរស់នៅ របស់ប្រជាសាស្ត្រមួយ ហើយជនជាតិដើមវាពាក់ព័ន្ធទៅដល់វប្បធម៌ប្រពៃណីភាសា អក្សរសាស្ត្រសាសនានោះជាចំណុចសំខាន់នៃជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិជនជាតិដើមត្រូវគេធ្វើបាបដោយសារប្រពៃណីអរិយធម៌របស់ជនជាតិដើមនឹងខុសគ្នាណាពីក្រមអ្នកដែលមកឆ្លៀនពៀននេះណាបានគេសរសេរជាប្រការផ្សេងផ្សេង នៅក្នុងសេចក្តីប្រកាសនឹងការពៀប្រជាសាសជនជាតិដើមនឹងដោយសារអ្នកអស់នឹងពីមួយថ្ងៃទៅមួយ ថ្ងៃភាសារបស់ខ្លួន ត្រូវបានគេបំពៀបំពៀនត្រូវបានគេរំលោភមកលើសិទ្ធិសេរីភាព ផ្នែកការគ្រប់គ្រងដីធ្លីហើយនឹងប្រពៃណីវប្បធម៌របស់គាត់ បានគេឃើញអយុធធម៌ពេកគេទ្រាំមិនបានគេសរសេរសេចក្តី ប្រកាសនឹងការពារ នៅពេលដែលយើងថែទាំវប្បធម៌អរិយធម៌របស់យើងបានសាសនាយើងបាន ភាសារបស់យើងបាន ទឹកដីមានមកហើយទឹកដីមកតាមក្រោយតែបច្ចុប្បន្ននឹងយើងរយជាតិអត់តន់ឃើញណាហេតុអីបានយើងរយជាតិអត់តន់ឃើញមកពីយើងអត់តន់ស្គាល់គ្នាយើងជុំវិញអស់មិនតន់ចេះស្រឡាញ់គ្នាប្រជាជាតិយើងនេះជាតិនឹងគឺប្រជាជាតិប្រជាជាតិនឹងគឺប្រជាសាសខ្មែរក្រោមហ្នឹងណា មិនមិនតន់និយាយដល់ប្រជាសាស្ត្រខ្មែរនៅប្រជាណាចក្រកម្ពុជា និងខ្មែរក្រោមត្រូវស្គាល់ខ្មែរក្រមឲ្យអស់ត្រូវស្គាល់ខ្មែរនឹងឲ្យអស់ឲ្យលើអូកលើអឿនគ្នាជាបងប្អូន បង្កើតបងប្អូនខ្មែរយើងនៅឯសុរិននៅ ហៅកម្ពុជាលើនោះឲ្យស្គាល់គ្នាលើអូកលើអឿនជាមួយគ្នា អ្វីអ្វីក៏មានមកដែរឲ្យតែយើងរួចជាតិឃើញរួចជាតិឃើញទឹកដីមកតាមក្រោយ ចឹងណាទេឲ្យរយជាតិឲ្យឃើញសិនបើរយជាតិអត់តាន់ឃើញទេទឹកដីអត់ឃើញទេអូมันឃើញដាច់ខាតចឹងម្ដងអូខេជាតិរបស់យើង គឺវប្បធម៌របស់យើងតែមួយហ្នឹងឯងវប្បធម៌របស់យើងភាសាយើង ប្រពៃណីយើងអក្សរសាស្ត្រជាតិយើង សាសនារបស់យើងដែលកាន់ដូចគ្នានេះណាគេគ្រប់គ្រងវត្តនៅស្រុកខ្មែរយ៉ាងម៉េច វត្តនៅឯទឹកដីសុរិនបុរីរាមអីនឹងយ៉ាងម៉េចស៊ីសាកេតអយុធ្យានគររាជអីនឹងយ៉ាងម៉េចនៅកម្ពុជាក្រមឃ្លាំងព្រះតពាំងពលាវកមួនសមត់ជូកអីនឹងលងហើយនឹងដូចគ្នាការគ្រប់គ្រងវត្តអារាមនឹងបែបតែមួយណានោះហើយគឺជាវប្បធម៌របស់ខ្មែរយើងនោះរកអានឹងឲ្យឃើញអញ្ចឹងយើងស្គាល់គ្នាយើងស្រឡាញ់គ្នាល្អកល្អឿនគ្នាយើងរួមគ្នាបាន ទឹកដីមកតាមក្រោយទេតាគូណាហ្នឹងហើយយើងស្រឡាញ់ជាតិបានហើយនោះហើយអូខេរយជាតិឲ្យឃើញណាគូណាអឺមួយទៀតតាំងចង់ងុយគេហ៎មិនមិនអឺខ្មែរមួយគេលោកខៀវឈឿនលឿនគេលឿនគាត់ថាខ្មែរយើងចាញ់បោកយួនព្រោះយួនវាមិនធម្មតាទេអាណាអាណាខ្លាំងអានោះវាឈ្នះ ខ្មែរយើងវាចាញ់គេរហូតព្រោះខ្មែរខ្លះមិនដឹង មិនដឹងមិនយល់ពី កលបច្ចត្រូវគឺហៅឲ្យអាមនោគមវិជ្ជារបស់ គេ ដូនតារបស់គេតាំងប៉ុន្តែមនុស្សយើង វាមានប្រព័ន្ធសរសៃប្រសាទគួរក្បាលប៉ុនប៉ុនគ្នាទេក៏ប៉ុន្តែការការបាត់បង់នៅប្រទេសជាតិមួយ ការបាត់បង់ទៅលើ អឺបុគ្គលមួយដែលគេឈ្លានពានមកលើយើងហ្នឹងគេតែងតែបវិធីសាស្ត្រជាច្រើនដើម្បីយកទឹកដីរបស់យើងហ្នឹង គឺគេប្រើការគិតរបស់គេហ្នឹងឯងហើយការគិតគេតែងតែគិតនៅអំពើ អាក្រក់ហ្នឹងជានិច្ចមិនមែនគិតនៅអំពើល្អសម្រាប់យើងទេចំពោះចំណុចខ្មែរយើងវិញមានមានមានអាសារជាតិមួយហ្នឹងគឺថាមាន ការចែករំលែក ខ្មែរយើងបាត់បង់មិនមែនការខ្មែរយើងអន់ថយឬខ្មែរយើងគ្មានសតិសម្បញ្ញៈនឹងគ្រប់គ្រងក្នុងការងារថែរក្សាទឹកដីទេប៉ុន្តែខ្មែរយើងភាគច្រើនមានការចែករំលែកហើយពិតទៅស្ដាច់ខ្មែរយើងនឹងគឺចែករំលែកហ្នឹងឯងខ្មែរក្រមខ្មែរលើខ្មែរកណ្ដាលគ្មានបាត់បង់ទឹកដីទៅណាទេដីទឹកនឹងបំណងទីនោះដដែលក៏ប៉ុន្តែស្ដាច់មួយមួយមកកាន់កាប់ហ្នឹងគឺមានក្រុមគ្រួសាររបស់ស្ដាច់ហ្នឹងទៅក៏គាត់កាត់ទឹកដីចែករំលែកទៅឲ្យសាសដតីអញ្ចឹងទៅ អញ្ចឹងមានន័យថាគាត់ចង់ចែករំលែកការចែករំលែកហ្នឹងហើយដែលធ្វើឲ្យប្រជាប្រដ្ឋខ្មែរយើងបែកបាក់ពីគ្នាចែកដៃចែកក្រុមចែកពួកចែកបាក់ហ្នឹងឯងអញ្ចឹងសួរថាខ្មែរនឹងចាញ់បោកគេទេខ្មែរមិនដែលចាញ់បោកណាមួយផងហ្នឹងខ្មែរមិនដែលថិតទៅក្រោមការអន់ខ្សោយណាមួយទេដល់ថ្នាក់ខ្មែរមហានគររហូតខ្មែរដល់ប៉ុណ្្នឹងសួរថាខ្មែរមកអំពីស្ដេចខ្មែរក៏តែងតែមានការចែករំលែកមេតាមេតាធរនឹងឯងដែលជាហេតុនាំឲ្យខ្មែរនឹងវារួញទឹករួញដីនឹង ដល់រហូតដល់បច្ចុប្បន្នហ្នឹងបងប្អូនឃើញយួនចូលមកស្រុកខ្មែរគ្រប់កន្លែងទាំងអស់តែងតែនៅមានរដ្ឋាភិបាលយើងនៅមានការលើកទឹកចិត្តមានការអនុគ្រោះមានការជួយសង្គ្រោះយួនហ្នឹងឲ្យគាត់មានការរស់នៅឲ្យត្រឹមត្រូវទៀតក៏ប៉ុនពីទឹកឡើងគោចរានក៏ប៉ុន្តែយួនទេតាសាសជាតិដតីទេតាគេមាន មហិច្ឆតាមិនត្រឹមតែមកនៅលើទឹកដីជនជាតិដើមហើយមិនមិនមិនត្រឹមតែចេះថែរក្សាជួយគាំពៀជនជាតិដើមទេ គឺបំផ្លាញជនជាតិដើមនឹងតែម្ដងឯងវិនិច្ឆ័យទៅអញយកកន្លែងហ្នឹងជាទីតាំងមើងងាយម្ដងអាហ្នឹងជាជាជាសាសជាតិសារជាតិរបស់ខ្មែរយួននៅត្រង់កន្លែងហ្នឹងយើងទៅស៊ីជំរូវសារជាតិរបស់សាសជាតិនីមួយនីមួយហ្នឹងខ្មែរយើងមានមានអនឯណាមានអនមានខ្សោយអីណាប៉ុន្តែខ្មែរយើងមានអាចរិតមួយហ្នឹងចេះលះបង់ចេះលះបង់បរិច្ចាគក្នុងការងារជួយសារតីក៏ដូចជាជួយខ្លួនឯងដែរ ណាអាកន្លែងដែលយើងយល់ច្បាស់ទៅតាមធម៌ពុទ្ធហ្នឹងថាជួយអ្នកដតីបានសុខគឺបានសេចក្តីសុខដល់ខ្លួនឯងហើយមកអំពីអ្នកដតីក៏ដូចយើងយើងក៏ដូចជាអ្នកដតីខ្មែរយើងវាយល់ទៅតាមពុទ្ធសាសនាស៊ីជ្រៅដល់កម្រិតហ្នឹងអញ្ចឹងទេស្ដេចយើងគាត់មានការរៀនសូត្រក្នុងពុទ្ធសាសនាហ្នឹងគឺធំធេងណាស់អញ្ចឹងការចែករំលែករបស់ខ្មែរយើងវាមានតាំងពីបុរាណមកម្ល៉េះមិនមែនមកដល់សព្វថ្ងៃហ្នឹងទេអញ្ចឹងខ្មែរយើងបើយើងនិយាយពីពាក់អន់ខ្សោយយើងមិនអន់ទេយើងបង្កើត ផលបង្កើនផលការកសាងអឺធ្វើឲ្យរចនាបទខ្មែរឬក៏រហេតារចនាសម្ព័ន្ធខ្មែរដល់កម្រិតហ្នឹងហើយពិភពលោកស្ងើចសរសើរហើយភាពអស្ចារ្យរបស់ខ្មែរយើងខ្ទួខ្ទាលើពិភពលោកប៉ុណ្ណឹងសួរថាយើងឲ្យឲ្យតម្លៃខ្សោយបែបកើតខ្សោយខ្សោយមកអំពីយើងមានការចែករំលែកហ្នឹងវាហួសពីការស្មានរបស់យើង ទៅវាអាចធ្វើឲ្យ អឺសត្រូវមួយចំនួនគេឆ្លៀតឱកាសដែលយើងចែករំលែកហ្នឹងគេយកមកធ្វើជារបស់គេហ្នឹងហើយគេវាទីនិយមហ្នឹងគេវាទីរបស់យើងហ្នឹងយល់ហើយចំនួនប្រាំងហ្នឹងគាត់គិតឃើញថាខ្មែរយើងអឺមិនគិតគូរពីរឿងសង្គមជាតិអីអញ្ចឹងឲ្យវាជាស្ដែងច្បាស់លាស់ថាដែនដីយើងនៅទីណាអញ្ចឹងទៅក៏គាត់កាត់ឲ្យជនណាដែលគាត់យកបានពីជននោះគាត់ ជូនដល់ជននោះវិញអញ្ចឹងអញ្ចឹងហើយបានធ្វើឲ្យខ្មែរយើងហ្នឹងវាធ្លាក់ដល់កម្រិតខ្មែរក្រមបាត់បង់មួយផ្នែកនៅកម្ពុជាក្រមហ្នឹងទៅដល់យួនទៅខ្មែរលើសរិនហ្នឹងបាត់បង់មួយផ្នែកទៅខាងថៃយើងទៅអញ្ចឹងមិនមែនខ្មែរចាញ់ទេយើងមើលភាពអស្ចារ្យរបស់ខ្មែរខ្មែរមិនដែលចាញ់សង្គ្រាមមួយណាទេខ្មែរខ្មែរមិនដែលបាត់បង់ទឹកដីដោយអត់មានការតវ៉ាទេខ្មែរតវ៉ាក៏ប៉ុន្តែចំនួនហ្នឹងខ្មែរឲ្យគេដោយសន្តិភាពហ្នឹងដោយឧទាហរណ៍ដូចយើងនិយាយមកអញ្ចឹងថាអឺ កាត់ទឹកដីមួយចំនួនហ្នឹងឲ្យចែករំលែកទៅសាជាតិការរស់នៅរបស់គេហ្នឹងឲ្យវាមានការចេះចែករំលែកគ្នាទៅវិញទៅមកធ្វើខ្មែរយើងវាខ្សោយពីហ្នឹងមកលោកគ្រូចឹងអរគុណងិនសនិទ្ធនេះគុណចាស់មានអធិប្បាយវិញហើយមានមានអូខេអូខេចឹងខ្ញុំសូមរំលងលោកងិនសនិទ្ធគុណចាស់បានឆ្លើយវិញហើយ ឥឡូវមកងិនសនិទ្ធនឹងគាត់ថាខ្ញុំមកកើតអំណាស្នើសុំឲ្យមានបណ្ដោះបណ្ដាហើយនិយាយមិញងិនមែនអូខេសង្គមនិងជីវិតខ្ញុំមកកើតអំណាសូមនមស្ការថ្វាយបង្គំប្រគុណចាស់ទាំងពីរព្រះអង្គនិងដោយសេចក្តីគោរពនិងសូមគោរពលោកវាគ្មិនដោយសេចក្តីគោរពផងដែរងិនសនិទ្ធរដ្ឋាភិបាលវៀតណាមបានចុះសច្ចាប័នអន្តរជាតិអ្វីខ្លះត្រូវគោរព ប្រតិបត្តិអន្តរជាតិអនុវត្តតាមគោលការណ៍ប្រសង់ដោយច្រើនដោយចម្រើននឹងលោកជាប្រយោគផងអឺគុណចាស់ដឹងហើយយល់ហើយយល់អឺហ្នឹងហើយយើងមែនចេញទៅសាច់រឿងនៃការចោះសច្ចាប័នហ្នឹងយើងជជែកច្រើនហើយអឺ លិខិតបទដ្ឋានផ្នែកខាងអន្តរជាតិនានា មុននឹងចូលជាសមាជិកបានផ្ដល់នៅសេចក្ដីប័ណ្ណសេចក្ដីប្រកាសថាទទួលស្គាល់នៅអ្វីដែលមានចែងរបស់អង្គការសហជីវជាតិជាក្រិតជាពិសេសក្រោយមកទៀតឈានចូលទៅដល់អង្គការពាណិជ្ជកម្មពិភពលោកគេត្រូវเตรียมទាឲ្យមានលក្ខខណ្ឌត្រូវគោរពនៅច្បាប់ ILO ច្បាប់ពលកម្មអន្តរជាតិ ហើយនឹងច្បាប់ស្ដីអំពីសិទ្ធិសេរីភាព មានកតិកាសញ្ញាចំនួន2ដូចខ្ញុំកណានិយាយសិទ្ធិពលរដ្ឋនៅក្នុងសេដ្ឋកិច្ចសិទ្ធិពលរដ្ឋនៅក្នុងការធ្វើនយោបាយមិនហើយនឹងអនុសញ្ញាផ្សេងទៀតជាមួយ អង្គការសហជីវជាតិមានការមិនធ្វើតន្តកម្មលើតណ្ឌិតលើជនមានជាប់ពិរុទ្ធមិនទាន់មានហៅថាបោះតាងកាត់ក្តីកុំឲ្យធ្វើតន្តកម្មដើម្បីនឹង ទៀមទាចម្លើយយកចម្លើយណាគេមិនអោយធ្វើតនកម្មទេអានោះដោយការរំលោភបំពាននៅ ក្នុងរាងកាយដើម្បីចង់បាននៅចម្លើយមួយដែលខ្លួនចង់បានអញ្ចឹងណាអានោះវាខុសយុត្តិធម៌គេទៀមទាឲ្យអញ្ចឹងប៉ុន្តែរដ្ឋវៀតណាមភាគច្រើនអឺដោយធ្វើជាមួយនឹងយុវជនខ្មែរក្រមយើងពេល សម្លុតគម្រាមយុវជនយើងអត់ថតទេហើយដល់ផុតពីនឹងគេថត គេសួរចម្លើយគេថតដែរថតដើម្បីផ្ដល់ទៅឲ្យអង្គការសហជីវជាតិនៅពេលដែលរងការចោតប្រកាន់ពីយើងអញ្ចឹងណានឹងការផ្ដល់ផ្ដល់ពីសហព័ន្ធផ្នែកក្រមនៅក្រៅនេះបើពីដើមគេមិនដែលខ្វល់ទេតែឥឡូវគេថតថតវីដេអូប៉ុន្តែពេលដែលសម្លុតយើងឬមួយគម្រាមកំហែងយើងភិតភ័យយើងអញ្ចឹងបិទអាវីដេអូហ្នឹងអត់ថតទេនោះអញ្ចឹងនោះជំរាបគាត់អញ្ចឹងការអំពីអំពី លើរាងកាយលើស្មារតីរបស់ខ្មែរក្រមនៅតែមានពីអញ្ញាធិអានឹងផោះតាងមានអាស្រ័យយុវជនយើងត្រូវការសម្លុតជំនាញហ្នឹងបានផ្ដល់នៅពាក្យពិតមកឲ្យយើងអញ្ចឹងណាព្រោះហេតុនោះហើយបានយើងត្រេកអរបើឃើញរដ្ឋមន្ត្រីក្រសួងការមន្ត្រីរបស់ក្រសួងការបរទេសអាមេរិកបានចុះទៅស៊ើបសួរដោយផ្ទាល់ជាមួយប្រជាពលរដ្ឋយើង ជាពិសេសផ្នែកពាក់ព័ន្ធទៅដល់ការរំលោភបំពាននៅលើវប្បធម៌ហើយនិងសាសនាហ្នឹងការហើយមួយទៀតការផ្សព្វផ្សាយអំពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហ្នឹងហើយគាត់ស្នើឲ្យមាន ការផ្សព្វផ្សាយហ្នឹងឥឡូវមានព្រះអង្គពេកដូចជាប្រសង់វិបុលភឿន អឺមានយោបល់ថាខ្មែរយើងមិនខ្សោយទេតែការចែកម្លេចនោះ គឺប្រកបទៅដោយសេចក្តីល្ងងអានឹងវាជារឿងមួយវាចេះថាយើងមើលឃើញទៅដូចជាការល្ងងខ្លៅអញ្ចឹងណាប៉ុន្តែ ជាទូទៅ សាសនាក៏មានដែរអឺភាពល្ងងខ្លៅកើតមកពីសេចក្តីលោភលន់អឺ មិនមិនមនុស្សទូទៅធ្វើដោយល្ងងខ្លៅទេប៉ុន្តែអ្នកដែលលោភលន់ហើយคลายទៅជាល្ងងខ្លៅនោះយ៉ាងម៉េចឥឡូវឧទាហរណ៍ខ្ញុំកណាមើលឃើញនៅក្នុងប្រវត្តិសាស្ត្រมันខ្វះទេកូនបោះប្រជាមួយចំនួន ដែលលុបលន់គ្នាហើយដណ្ដើម គ្នាណោះដណ្ដើមគ្នាគ្រប់គ្រងដណ្ដើមរាជដណ្ដើមរាជគ្នាដណ្ដើមអំណាចគ្នានិយាយដណ្ដើមអំណាចវិញណាណា ដើមអំណាចគ្នាប៉ុន្តែរត់ទៅពឹងបរទេសនោះជា ចំណុចនៃសេចក្តីល្ងងខ្លៅប៉ុន្តែមិនល្ងងខ្លៅទាំងអស់ទេល្ងងខ្លៅដោយដោយមនុស្សអញ្ចឹងណានោះខ្វះការអប់រំនឹងមួយទៅខ្វះការពិចារណាខ្លួនឯងហ្នឹងខ្វះការពិចារណាដិតដល់ហើយវាត្រូវរងនៅការញុះញង់ហើយចាញ់បោក គេឥឡូវខ្ញុំកណាទាញឧទាហរណ៍ យើងយើងមិនសន្សំទេទៀមទានៅគុណអំណាចទៅខ្លួនបានធ្វើដោយលោករីសិនតាំងថាចិត្តសប្បុរសនឹងវាល្វឹងល្វើយខ្លាំងណាស់សម្រាប់ខ្មែរលោកគុណមើលយួនយួនមកខ្ចីយើងដីដីទឹកយើងនឹងដើម្បីប្រកបដើម្បីវឹកវើនតបទៅច្បាំងយួនគ្នាគេទេទីបំផុតគេគ្រាន់តែមកភ្ជាប់និស័យមួយ ម្យ៉ាងទៀតហៅថា សម្ព័ន្ធមិត្តភាពនោះវាវាសុកចិត្តចំណាយមនុស្សយើងមើលក្នុងសម័យប្រទេសចិនមានសង្គ្រាមគេច្រើនតែលើកប្រទេសខ្សោយច្រើនតែលើកកូនកំមឬមួយចង់បានចង់បានស្អីពីប្រទេសមួយណាលើកកូនកំមរបស់ខ្លួននឹងទៅឲ្យធ្វើមហេសីរបស់ស្ដេចប្រទេសមួយទៀតហ្នឹងដើម្បីដណ្ដើមស្អីមួយហើយអារបៀបហ្នឹងវាច្រើនពាន់ឆ្នាំមកហើយនៅស្រុកចិននោះ ដល់យួនហ្នឹងវាមកពីចិនអញ្ចឹងអារបៀបរបបហ្នឹងវាមានមកអញ្ចឹងវាលើកកូនកំមទៅឲ្យស្ដាច់ចាមអញ្ចឹងបានដីចាមមួយទៅក្រោយមកវាលើកកូនកំមមកឲ្យប្រជាខ្មែរក៏បានទឹកដីកម្ពុជាក្រមហ្នឹងទៅដណ្ដើមទេទោះបីយើងមានស្មារតីយ៉ាងម៉េចក៏ដោយបរិជាក្រោយក្រោយទាវិញក៏ដោយប៉ុន្តែវាជោគជាប់មនុស្សចូលមកហើយ ប៉ុន្តែប៉ុណ្ណឹងអត់ដឹងថាខ្មែរនៅមានគុណអំណាចលើគេទេដល់តែពេលគេមកជួយ សង្គ្រោះខ្មែរពីរបបប៉ុលពតចាប់ខ្មែរនឹងសងគុណគេរហូតហ្នឹងហើយឃើញគាត់ឃើញហ្នឹងតែយើងហេតុអីបានយើង ជារដ្ឋាភិបាលមួយ ខ្ញុំក៏និយាយចាស់តើมันរំលឹកថាអ្នកឯងមកមកមកទទួលបានរស់នៅលើទឹកដីកម្ពុជាក្រមទាំងមូល តែឯងដែលដែលមានរំលឹកអំពីគុណបំណាច់របស់របស់ប្រជាពលរដ្ឋខ្មែរទេរបស់រដ្ឋាភិបាលខ្មែររបស់ស្ដេចខ្មែរទេមានរំលឹកប្រាប់ខ្ញុំមួយម៉ាត់ឧទាហរណ៍ដើម្បីជជែកគ្នាបញ្ហាហ្នឹងគេថានេះកុំក្បត់គេណាខ្ញុំមកជួយរំដោះណែឯងបើមិនមិនជួយរំដោះណែឯងផុតពូជថានេះកុំក្បត់ខ្មែរបើ ខ្មែរមិនអោយណែឯងខ្ចីដីវឹកវើនតបទេណែឯងអាលេយពួកណែឯងហ្នឹង มันអាចឈ្នះបានគ្រប់គ្រងទេសប្តាហ៍នេះបើមិនបានខ្ចីទឹកដីខ្មែរប្រកបកើតតបបើតបខ្មែរមិនទៅជួយដដើមវៃច្បាំងជាមួយពួកតៃសើងទេតែឯងលាយខ្លួនឯងប្រហែលអត់មានថ្ងៃហ្នឹងហើយការដឹងយល់ដឹងអំពីប្រវត្តិសាស្ត្រគឺជា បញ្ហាមួយ ដែលទៅលើកចរចាគ្នាយ៉ាងច្រើននៅក្នុង បញ្ហាទំនើប នេះក៏ដោយពីព្រោះវាមិនអាច បាត់បង់បាន ទេ ការសិក្សាប្រវត្តិសាស្ត្រគឺជាផលប្រយោជន៍របៀបនេះគុណ ប៉ុន្តែថាដឹកនាំយើងប្រហែលជាមិនបានគិតដល់បញ្ហាហ្នឹងទេ បានគ្មានពាក្យតបឆ្លើយជាមួយគេហ្នឹងចេះតែអោលំទោនអូនិយាយអីមិនកើតគេនិយាយចំណុចហ្នឹងនិយាយឲ្យកើតមកមិនបានមិនយកជាដូនចតាមកនិយាយខ្លះមិនបានមកយកមិនយកនៅអាចំណុចមួយចំនួនដែលយើងជួយអនុញ្ញាតឲ្យគេឆ្លងកាត់ទឹកដីយើងដើម្បីមក មកធ្វើសង្គ្រាមនៅដែនដីខាងត្បូងនេះអនុញ្ញាតឲ្យពួកឆ្លៀនពៀននឹងមកមកឆ្លងកាត់ដីយើងមកវាយនៅអតីតទឹកដីរបស់ខ្លួន នៅកម្ពុជាក្រមនឹងដដែលវាវារឿងច្រើនទៅនិយាយត្មងណាជាប្រវត្តិសាស្ត្រជាមួយយួននេះគុណបំណាច់ប៉ុណ្ណេះមកជួយប៉ុណ្ណេះយើងមិនបំភ្លេចគុណគេទេប៉ុន្តែឲ្យចេះបែងចែកអាមនោសញ្ចេតនាគ្នា ទៅវិញទៅមកនេះ កុំអោយចាញ់ប្រៀបគេណាកុំអោយចាញ់ប្រៀបគេទាំងស្រុងយើងមិនមានចំណុចច្រើនបានខ្ញុំកណាតែងតែនិយាយខ្ញុំកណាស្ដាប់ទំព័រលោកសុកទូចតញឹកគាត់លើកគាត់លើករហូតហ្នឹងកុំអាលនិយាយពីរឿងគុណរបស់វៀតណាមខ្មែរមានគុណលើវៀតណាមច្រើនណាស់ច្រើនជាងគឺថាមាសហើយមៀមបើមិនមិនអាស្រ័យខ្មែរទេយួន មកទល់ថាថ្ងៃហ្នឹងអត់មានអង្គកភពទេអត់កភពមកបើមិនអាស្រ័យទឹកដីកម្ពុជាក្រមទេគុណបានខ្ញុំកណាចិត្តថា មិនអស់ចិត្តរឿងយួននឹងតែហ្មងណាណាមិនអស់ចិត្តទេនិយាយឡើងចង់តែក្តៅណាចង់ចង់តែអន់ចិត្តណាអន់ចិត្តនឹងវាវាសង្វេកហេតុអីបានសះនឹងចេះតែបំពេញមកលើខ្មែរវាសង្វេកនៅក្នុងចិត្តណាហើយមិនចោះញោមចដាច់ខាត់ទេថា ជាប្រសង់វាមិនត្រូវធ្វើអញ្ចឹងទេប៉ុន្តែมันអាចរំលោភបំពានលើប្រជាពលរដ្ឋដែលធ្លាប់ចិញ្ចឹមរក្សាយើង ដែលផ្ដល់នៅចំណីអាហារផ្ចៃបួនមកឲ្យយើងគេបន្តមកធ្វើបាបប្រជាពលរដ្ឋយើងត្រង់ហ្នឹងដែលយើងមិនចង់ចិត្តហើយអត់មានធ្វើខុសពីពុតទូលទេគុំថាខ្ញុំមកគុណណានិយាយនឹងវាខុសជាមួយនឹងពុទ្ធសាសនា ចង់កម្រិតណាក៏ដោយមកជជែកគ្នាពីបញ្ហាហ្នឹងជាមួយខ្ញុំកណាពីរឿងពុទ្ធសាសនាតើលោកសង្ឃតវ៉ារឿងសិទ្ធិរីភាពឲ្យខ្មែរក្រមខុសឬត្រូវកុំដល់ចោទថាព្រះអង្គឯងនិយាយនឹងមិនត្រូវគឺចង់ជួបជាមួយមនុស្សនឹងតែម្ដងដើម្បីជជែកគ្នា បញ្ហាខុសនឹងត្រូវជាមួយនឹងច្បាប់ពុទ្ធសាសនានេះពុទ្ធវចនៈនេះជជែកគ្នាខ្ញុំកណាបើកឱកាសជជែកមករឿងហ្នឹងព្រោះក្នុងនាមជាប្រសង់មានសិទ្ធិពេញទី ក្នុងការជជែកវែកជារឿងហ្នឹង កុំនិយាយឡើយថាពាក់ព័ន្ធជាមួយពុទ្ធសាសនាអត់បានឲ្យខាត់ព្រោះនេះគឺជាវិធីមួយដែលជួយរកយុត្តិធម៌ឲ្យអ្នកដែលត្រូវគេបំរុងបំពៀនណាមិនថាច្បាប់ធម្មជាតិមិនថាច្បាប់បច្ចុប្បន្នណាព្រោះវិន័យក៏ដោយ ប្រសូតក៏ដោយព្រះអភិធម្មក៏ដោយនិយាយពីរឿងភាពយុត្តិធម៌នៅក្នុងជីវភាពនៃការរស់នៅមិនឲ្យយើងទ្រាំជាមួយការបំផ្លិចបំផ្លាញអញ្ចឹងព្រះអង្គ ណែនាំឲ្យមនុស្សធ្វើទៀនរក្សាសិលធ្វើអីមកអំពីឃើញមនុស្សរំលោភបំពានលើគ្នាហ្នឹងហើយមកអំពីឃើញអ្នកមានមិនជួយអ្នកក្រហ្នឹងហើយលោកណែនាំឲ្យធ្វើទៀនទៅហើយអញ្ចឹងណាកុំឲ្យរំលោភសិទ្ធិមនុស្សសម្លាប់គ្នាឯងណែនាំឲ្យថែរក្សាសិលមកអំពីមនុស្សសម្លាប់គ្នា មនុស្សភូតភរគ្នា មនុស្សទៅបោកប្រាស់គ្នាបានលោកណែនាំឲ្យរក្សាសិលប៉ុន្តែណែនាំមួយដោយផ្លូវសិលធម៌ នឹងអញ្ចឹងទេតាណាហើយឥឡូវបើរដ្ឋវៀតណាមយើងណែនាំឲ្យរដ្ឋវៀតណាមថែរក្សាសិលវាមិនស្ដាប់ធ្វើម៉េចយើងត្រូវតែរក វិធីមួយនាំរឿងនឹងទៅប្រាប់ អ្នកដែលមានអំណាចខ្លាំងជាងហ្នឹងឲ្យគេដឹង ថាអ្នកហ្នឹងមិនថែរក្សាសិលទេហ្នឹងហើយវាអញ្ចឹងទ្រុសសិលណាទ្រុសសិលទ្រុសជាមួយនឹងហត្ថលេខារបស់ខ្លួនដែលខ្លួនចោះជាមួយអង្គការសហជីវជាតិណាវាពាក់ព័ន្ធជាមួយនឹងការណែនាំរបស់សម្មាសម្ពុទ្ធទាំងអស់ ព្រះអង្គនៅលើការបកស្រាយរបស់យើងទីតើហើយមានអីខុសនេះជារឿងដែលដែលសិលធម៌សង្គមសិលធម៌នៅក្នុងសាសនានីមួយនីមួយគេណែនាំជាសំខាន់រឿងនឹងទេតើណាណាណាសុំបញ្ចប់ប៉ុណ្ណឹងចាស់អូខេនៅវែងឆ្ងាយទៅទៀតយើងនឹងជជែកគ្នាទៀតនៅថ្ងៃក្រោយនៅមានពេលច្រើននៅមានពេលច្រើននៅ1ម៉ោងជិត2ម៉ោងហើយព្រោះណា ថា1ម៉ោងកន្លះឥឡូវ1ម៉ោង50ទៅអឺ50ជិត50ទៅ គិតមិនហ្នឹងបាទអញ្ចឹងចុងក្រោយទៅមានអីទៀតកណាគាត់ណាចង់ប្រាប់ថាអឺនិយាយរឿង domestic violence ហ្នឹងយើងវិលត្រឡប់មកកម្មវិធីធានបတ်យើងវិញថ្ងៃនេះថាអឺ domestic violence ហ្នឹងការបង្កអំពើហិង្សានៅក្នុងគ្រួសារហ្នឹងវាជាអតិពលធំធេងណាស់យើងកុំឲ្យមើលរំលងឲ្យសោះសូម្បីតែពីរឿងតូចមួយវាអាចคล้ายទៅជារឿងធំរហូតដល់អាចប្រែប្រួល ដល់ពិភពលោកហ្នឹងក៏មានដែរដូចជាពិសេសហ្នឹងយើងមើលរុស្ស៊ីហើយជាមួយនឹងអ៊ុយក្រែនពីមុនមកក៏វាជាក្រុមក្រុមគ្រួសារតែមួយដែររហូតដល់បែកបាក់គ្រួសារទៅរហូតដល់ទៀមទេឯករាជ្យរៀងរៀងខ្លួនទៅរហូតដល់ធ្វើអំពើហិង្សាហ្នឹងមកលើគ្នាទៅវិញទៅមកវាអាចពាក់ព័ន្ធដល់ក្រុមគ្រួសារទាំងពីរហ្នឹងមានអាចកូន របស់អ៊ុយក្រែនទៅយកប្រពន្ធជារុស្ស៊ីរុស្ស៊ីយកប្តីជាអ៊ុយក្រែនក៏មានកើតកូនមកឥឡូវសួរថាបើប្រទេសទាំងពីរវាយការសង្គ្រាមអញ្ចឹងអំពើហឹង្សាវាកើតឡើងនៅក្នុងគ្រួសារបាត់ទៅហើយអញ្ចឹងចំណុចទាំងមួយវាមិនខុសពីនៅកម្ពុជាក្រោមទេបើសិននៅខ្មែរកម្ពុជាក្រោមនឹងមានរឿងអីកើតឡើងអំពើហឹង្សានឹងវានឹងកើតឡើងហើយវាអាចជាប្តីយកប្រពន្ធយួនយួនយកប្តីខ្មែរអីជាដើមនោះវាកូនមកកូនកាត់នឹងទាំងអស់ហ្នឹងវាអាច បើសិនតែខ្មែរហើយយួនមិនចោះសម្រងគ្នាវាអាចអំពើហឹង្សាហ្នឹងកើតឡើងធ្វើឲ្យកូនចៅទាំងពីរសងខាងហ្នឹងវាអាចប្រត់ប្រាស់គ្នារហូតដល់ធ្វើឲ្យបែកបាក់សង្គមគ្រួសារហ្នឹងវិន័យអន្តរាយហ្នឹងទៅបានអាស្រ័យទៅលើយើងមិនយកច្បាប់អង្គការសហជីវជាតិយកច្បាប់ អន្តរជាតិជាពិសេសប្រទេសដែលអភិវឌ្ឍសង្គមគេហ្នឹងជឿនលឿនដោយប្រទេសអូស្ត្រាលីជាដើមហ្នឹងយកទៅអនុវត្តខ្លះហើយជាពិសេសទៀតខ្ញុំចុងក្រោយចង់បញ្ជាក់ទៅយុវជនយើងដែរ ថាយើងធ្វើការងារបំរើ សង្គមសប្តាហ៍ហ្នឹងវាត្រូវសិក្សាអំពីគ្រប់ជុងជ្រោយទាំងអស់មិនថាការងារតូចតាចទេបើសិនជាយើងធ្វើការងារអីមួយប៉ះពាល់ដល់សង្គមគ្រួសារអឺធំធេងពេកយើងត្រូវមានវិធីសាស្ត្រអប់រំហើយនឹងបញ្យល់ឲ្យពួកគាត់ឲ្យយល់ថាតើយើងកំពុងធ្វើហ្នឹងដើម្បីអីហើយយើងធ្វើហ្នឹងវាបានផលប្រយោជន៍អ្វីខ្លះមកសង្គមគ្រួសារយើងទៅអនាគតអញ្ចឹងយុវជនទាំងអស់ហ្នឹងខ្ញុំជឿជាក់ថាមានភាព ប៉ះពាល់ប៉ះទង្គិចដល់សតិអារម្មណ៍ខ្លះដែរជួនគេថាឪពុកម្ដាយហាមដាច់ខាតមិនអោយទៅធ្វើខ្លាចវាមានរឿងរ៉ាវអីច្រើនអញ្ចឹងអញ្ចឹងពេលខ្លះធ្វើឲ្យឪពុកម្ដាយនឹងមានការអឺអាក់អន់សពន់ចិត្តវា ធ្វើឲ្យយើងស្ទះដំណើរយើងក្នុងការងារយើងអភិវឌ្ឍខ្លួនឯងយើងប្រឡងអភិវឌ្ឍសង្គមយើងទៅអនាគតហ្នឹងនឹងជាចំណុចវាកើតជីងមកពីអង្គើគ្រួសារហ្នឹងដែរអង្គើគ្រួសារមិនមែនទល់លក្ខណៈវាយតបគ្នាកើតរឿងរ៉ាវជីងមកបាទហៅថាអង្គើអឺ គ្រួសារទេវាវាសូម្បីតែបន្ទុះស្រាយក្នុងពេទ្យសម្ដីគ្នាក៏វាហៅថាអអយុត្តិធម៌ក្នុងសង្គមដែរអាហ្នឹងវាវាជារឿងរ៉ាវ domestic violence ទាំងអស់ហ្នឹងมันថាឡើយប៉ះពាល់តាមស្ទីអារម្មណ៍ប្រើពាក្យវាចាមិនល្អបើការហឹង្សាទៅតាមកម្លាំងបាយជាដើមអាហ្នឹងសិតតែជាអង្គើព្រៃផ្សៃនៅក្នុងគ្រួសារទាំងអស់ហ្នឹងហើយវារហូតដល់ប៉ះពាល់ដល់ដំណើរការដែលយើងអាចអនុវត្តខ្លួនឯងយើង យើងចង់ឈានទៅដល់ចំណុចដោះស្រាយបញ្ហាសង្គមជាតិធំធំទៀតយើងត្រូវតែសិក្សាអំពីរឿងទាំងអស់ហ្នឹងតទៅអរគុណអរគុណអរគុណចាស់អរគុណដល់ប្រិយមិត្តដែលបានចូលខមមិនតែអត់បានឆ្លើយតបអឺសំណួរទេយើងនឹងព្យាយាមឆ្លើយថ្ងៃក្រោយប៉ុន្តែយើងមិនទាន់បានឆែកមើលអស់សូមអភ័យទោសសូមអធិស្ឋានយើងពេលវេលាចិត្តដល់មកមានម្នាក់គាត់សួរពីរឿងបារាំងកាន់ដីឲ្យយួនមែនទេកម្ពុជាក្រោមនោះប៉ុន្តែនឹងឆ្លើយថ្ងៃក្រោយចុះថ្ងៃណាថ្ងៃក្រោយ គាត់សួរហ្នឹងចាំលោកចាំស្អែកលោកអីសុំមើលសិនលោកខៀវលឿនខៀវលឿនហ្នឹងក៏បើឆ្អប់មែនឆប់ឆប់សុំតោះអររឹតចំការលើថាសុំសួរតើបារាំងអ្នកកាត់ទឹកដីកម្ពុជាក្រោមអយយួនមែនទេគុណចាស់អានឹងចាំស្អែកកណាចាំចាំស្អែកក៏បានដែររឹតចំការលើចាំចាំឈ្មោះគាត់ហើយ មួយខ្ញុំកណាភ្លេចនិយាយលោកស្រីណែអឹងភីនីអរគុណគាត់បានចូលរួមជាមួយនឹងនៅវេទិកាអំពើហ ংস ានឹងសេចក្តីប្រកាសសេចក្តីច្បាប់នឹងដែរហើយគាត់បានចុះហត្ថលេខានៅក្នុងដែរចូលរួមជាមួយគ្នាហើយគាត់បានអឺ ជួយច្រើននៅក្នុងការទៅការងារយើងហ្នឹងណាអញ្ចឹងសូមអរគុណលោកស្រីអឹងពីនីនៅក្នុងកិច្ចការហ្នឹងណាមួយទៀតអស់ហើយគាត់មានអីណាមានតែប៉ុណ្្នឹងដែរមានច្រើនទេតែយើងសុំផ្អាកសិនណាសុំប៉ុណ្្នឹងដែរហើយចាំដោះស្រាយជំរាបលោករត់ចំការលើអឺស្អែកណាអូខេណាអូខេ អរគុណចាស់អរគុណហើយតាមពិតទៅ កម្មវិធីផ្សាយរបស់យើង មានការចាប់អារម្មណ៍ច្រើនទៅលើ ប្រិយមិត្តរបស់យើងទៅសំសំហើយ ដូចជាអ្នកសំណំពរឲ្យយើងបង្រៀនតាមការអនឡាញយើង មានសន្យាថានឹង ធ្វើថ្ងៃក្រោយឥឡូវនេះវាកបវលកសាងផងហើយកិច្ចការងារច្រើនផងអញ្ចឹងក៏សូម សន្យាថាវានឹងចូលយើងកសាងវត្តហើយសិនឬក៏យ៉ាងម៉េចយើងមិនតន់ឆ្លើយតបពីព្រោះកម្មវិធីសំខាន់ណាយើងយើងត្រូវការបកស្រាយឲ្យវាគ្មិនយើងល្អល្អអញ្ចឹងយើងដើម្បីការចែកម្លែកលោកអរគុណដល់ប្រិយមិត្តទាំងអស់យើងយើងសូមសន្យាថានឹងយកកម្មវិធីទៅសិក្សាមួយសិន គេសូមជូនពរប្រិយមិត្តជួបទៅនឹងសុខចម្រើនពុទ្ធពរទាំងឡាយបុត្រប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិបីមនុស្សទេវតានិងព្រះនិព្វានញាតិញោមទាំងអស់គ្នាតាំងសច្ចាផ្នែកយានាសេបានសម្រេចដោយសេចក្តីប្រាថ្នាសូមសន្យាថ្ងៃស្អែកបន្តទៀតហើយសូមមេត្តាជួយ follow page ម្នាក់មួយផងហើយនិង subscribe នៅ page របស់យើងឲ្យបានម្នាក់មួយផងសូមអរគុណច្រើនសូមថ្វាយបង្គំលាសូមជម្រាបពរលាសាធុសាធុសាធុ